ហ្នឹងហើយតោះយើងបន្តតិចអឺថ្ងៃមុនខ្ញុំនិយាយអំពីវិស័យអប់រំនៅកម្ពុជា ដែល ចាំបាច់គឺយើងត្រូវធ្វើកំណែតម្រង់ហើយទោះបីជាមិនទាន់អស់ក៏ដោយនិយាយទៅគឺនិយាយខ្ញុំនិយាយ2ម៉ោងនៅបន្ថែមនេះបន្ថែមនោះផងប៉ុន្តែលើច្រើនខ្ញុំនៅខ្វះចំណុចច្រើនដែលមិនទាន់បានលើកអស់គ្រប់ជ្រុងជ្រោយ ជាពិសេសតកតងទៅនឹងប្រទេសស៊ុយអែតដែលខ្ញុំត្រូវផ្ដល់ជាឧទាហរណ៍ជាគំរូណាឥឡូវនេះខ្ញុំអឺចង់និយាយអំពីបញ្ហាមនុស្សចាស់នៅប្រទេសយើងដោយមូលហេតុថាសម្រាប់ខ្ញុំក្តីសុបិនរបស់ខ្ញុំគឺខ្ញុំចង់ឃើញមនុស្សចាស់ដែលគាត់មានវ័យចំណាស់ទៅ គាត់ត្រូវការភាពកក់ក្ដៅគាត់ត្រូវការជំរោគបាទជំរាបសួរអឺហេងជំរាបសួរចាកុបជំរាបសួរបងប្អូនទាំងអស់គ្នាបាទហើយជំរាបសួរយ៉ាងណាណូនអឺបាទជំរាបសួរឡាវខ្មែរខ្ញុំតែងសម័យឃើញពួកគាត់ដែលចាស់ហើយរស់នៅកក់ក្ដៅមានផ្ទះនៅ មានកន្លែងសម្រាប់កន្លែងគេងមានក្រែមានពូមានភួយត្រឡប់មានបាយហូបគ្រប់គ្រាន់ហើយគាត់មិនភ័យរឿងខែនេះអត់មានលុយចាយខែនោះអត់លុយចាយមិននឹងបានបាយមកពីណាហូបណាមិននឹងបានលុយមកពីណាចាយសម្រាប់គុតគង់ជឺមិននឹងជាបានលុយឯណាទៅព្យាបាលណានេះជាកត្តាមួយដែល ខ្ញុំតែគិតរាល់ថ្ងៃខ្ញុំចង់ឃើញមនុស្សចាស់នៅស្រុកយើងគាត់រស់នៅជីវិតចុងក្រោយ មានភាពកក់ក្ដៅរស់នៅដោយសេចក្តីថ្លៃថ្នូរបានការស្រឡាញ់ពីប្រជាពលរដ្ឋកូនចៅជាតិសាសយើងទាំងមូលណាមិនធំតាប្រពន្ធកូនខ្លួនឯងកូនចៅខ្លួនឯងក្រុមគ្រួសារទេខ្ញុំចង់និយាយថាទូទាំងប្រទេសណាគឺថាទូទាំងប្រទេសណាគឺថាទូទាំងប្រទេស ជាតិសាសយើងទៅមួយនឹងណាគឺយើងត្រូវតែមើលថែគាត់ស្រឡាញ់គាត់ណាអានឹងដែលយើងត្រូវគិតពិចារណាអញ្ចឹងហើយបានជាខ្ញុំខិតខំធ្វើកិច្ចការនយោបាយទាំងអស់នេះកន្លងមកដើម្បីធ្វើការផ្លាស់ប្ដូរហើយ ដើម្បីបំពេញនៅតួនាទីទាំងអស់នឹងនឹងយកគំនិតទាំងអស់នឹងយកក្រីសម័យទាំងអស់នឹងយកទៅដាក់នៅក្នុងគោលនយោបាយប្រទេសជាតិដើម្បីជំរុញឲ្យផែនការនិងក្រីសម័យទាំងអស់នឹងបានសម្រេចបងប្អូនខ្ញុំនិយាយទៅបើនិយាយថាពីនៃជំរាបសួរស្រីណាខ្ញុំឃើញមនុស្សចាស់ខ្ញុំនិយាយតាមត្រង់ខ្ញុំស្រឡាញ់ខ្ញុំអាណិតគាត់ខ្ញុំចង់ឃើញណាជំរាបសួរបងឡានតាំង ចង់ឃើញគាត់ចង់ឃើញស្នាមញញឹមរបស់គាត់ចង់ឃើញភាពសប្បាយរីករាយកក់ក្ដៅរបស់ពួកគាត់ខ្ញុំអត់ចង់ឃើញពួកគាត់ដើររឿងសម្រាមលហេមលហាមបែកញើសណាហើយភ័យព្រួយមិនដឹងថាឈឺទៅមានលុយឯណាទៅព្យាបាលណាបានស្អីចាយខែក្រោយរស់ដោយសារកូនបតក់ឲ្យអ្នកដែលមានកូនទូទាទៅក៏ឲ្យទៅកូន គេមានក៏ហូបក៏ហូបនឹងគេទៅអត់ក៏អត់នឹងគេទៅណាបើគោមានផ្ទះដេកក៏ឲ្យក៏មានកន្លែងដេកទៅណាណាគេឲ្យដេកកន្លែងណាក៏ដេកទៅដេកជាមួយគេទៅ អានឹងគឺវាជារឿងមួយពិបាកណាស់តែខ្ញុំគិតថាយើងគ្រប់គ្នា ក្នុងនាមយើងជាអ្នកកាន់ពុទ្ធសាសនាគឺយើងគួរតែគិតគូរបានដល់ដល់ណា គួរតែគិតគូរបានដល់យើងចង់ថាជាតិសាសយើង slow boat ជាមនុស្សដែលដឹងគុណស្រឡាញ់ឪពុកម្ដាយយ៉ាងម៉េចស្រឡាញ់អ្នកមានគុណយើងយ៉ាងម៉េចបើយើងជារដ្ឋាភិបាលយើងអត់ដែលគិតគូដល់មនុស្សចាស់ផងហ្នឹងយើងអត់ដែលគិតទេណាខ្ញុំចង់បញ្ជាក់អញ្ចឹងបងប្អូនមើលសភាពការសពថ្ងៃបងមើលមើលទៅសភាពការសពថ្ងៃ តើស្ថានភាពមនុស្សចាស់របស់យើងនៅប្រទេសយើងយ៉ាងម៉េចបងប្អូនមានដើមគិតទេពេលរបស់បងប្អូនឃើញធម្មតាយើងដើរនៅប្រទេសយើងឃើញមនុស្សចាស់គ្រប់កន្លែងនៅទូកចង្អេទូកច្រែងទូអ្នកខ្លះអាយុធម្មតាប្រទេសយើងក៏អាយុ50ជាងឯហ្នឹងចាស់អស់ហើយវ័យចំណាស់មើលលែងយល់អស់ហើយ50ជាង60ជាងឯហ្នឹង 60ឡើងទៅមើលលេយល់កម្លាំងខ្សោយចាស់ភ្នែកក៏មើលមិនឃើញកម្លាំងក៏គ្មានសុខភាពក៏ទ្រុឌទ្រោមណាពីព្រោះអឺឥឡូវនេះគឺដែលបើយើងនិយាយអំពី life span នៅកម្ពុជាយើងដូចជាអឺជាង70ហ្នឹងហើយគឺបានច្រើនទៅហើយនឹង life span ហ្នឹងហើយ កាលពីមុនគឺ59និង58ឥឡូវនេះដូចជា60ជាងហ្នឹងហើយអឺបាទ life span របស់យើងគឺអឺស្ត្រីសម្រាប់ស្ត្រីគឺជីវិតដែលសង្ឃឹមឲ្យរស់បានណាគឺអឺបរោះណាគឺ67ឆ្នាំស្ត្រី 71ឆ្នាំណាគឺ life span របស់យើងអញ្ចឹងបងប្អូនឃើញអឺភាពលំបាកវិទាំងធានាទាំងអស់នេះដែលខ្ញុំតែងតែយកមកចោទសួរខ្លួនឯងថាតើហ៊ុនសែនដែលអួតខ្លួនឯងថាជាកូនកសិករដែលអួតខ្លួនឯងថារបបខ្មែរក្រហម គូខើព្រៃផ្សាយណាហើយក៏ខ្លួនឯងនឹងតាំងខ្លួនជាវីរៈបរោះខ្លាំងខ្លាយមកដឹកនាំប្រទេសធ្វើជាអ្នករំដោះជាតិជាអ្នកជួយសង្គ្រោះខ្មែរឆ្លងកាត់របបខ្មែរក្រហម ដែលក្នុងនោះតាបតុខ្លួនជាឃាតករក្នុងរបបខ្មែរក្រហម ដឹងច្បាស់ណាស់ថានៅរបបខ្មែរក្រហមគឺ គ្រួសារជាច្រើនស្ត្រីជាច្រើនបុរសជាច្រើនមនុស្សជាច្រើនបាត់បង់សមាជិកគ្រួសារហើយឥឡូវនេះគឺពួកគាត់ខ្លាចជាមនុស្សចាស់អស់ហើយណាហើយភាគច្រើនមួយចំនួនធំបានស្លាប់បាត់បង់អស់ហើយណាហើយពេលដែលពួកគាត់បាត់បង់គ្រួសារអ្នកខ្លះជាមីម៉ាយរស់នៅមីម៉ាយកំព្រាបឯកាគ្មានកូនគ្មានចៅមើលថែ រស់ត្រកត្រករស់នឹងបាយវត្តសម្រាប់នៅវត្តណាអ្នកខ្លះដើរសុំសញ្ញាផ្ទះគេនៅ អ្នកខ្លះសុំក្មួយនៅ អ្នកខ្លះសុំបងប្អូនជីដូនមួយជីដូនពីរនៅ អ្នកខ្លះក៏សុំដីគេបន្តិចធ្វើខ្ទមកំប៉ុកនៅឃើញច្បាស់គ្រប់កន្លែងបងប្អូនណាដើររកស៊ីឈ្នួលគេដកសំណាប់ មើលកូនឲ្យគេមើលចៅឲ្យគេណាទៅស្ទូងស្រែឲ្យគេទោះបីខ្លួនចាស់អាយុ60 70កោងខ្នងដើរងើបមិនរួចណាដើម្បីដូរយកបាយមួយពេលដើម្បីរស់ជាក់ស្ដែងច្រើនណាបងប្អូនរាល់ថ្ងៃនេះបងប្អូនណាមិនជឿខ្ញុំសាកចុះទៅតាមខេត្តទេចុះដើរតាមខេត្តតាមភូមិនីមួយៗទៅខ្ញុំជាកូនអ្នកស្រែខ្ញុំដឹងច្បាស់ ជីវិតខ្ញុំស្គាល់ច្បាស់ណាស់សូម្បីតែអ្នកស្រុកអ្នកភូមិខ្ញុំឥឡូវនេះក៏អញ្ចឹងដែរក៏នៅតែមានដែរបងប្អូនគឺអញ្ចឹងក្នុងភូមិក្នុងឃុំរបស់ខ្ញុំក៏ដូចគ្នាណាអាហ្នឹងបងប្អូនស្ថានភាពមនុស្សចាស់គឺនៅវេទនានៅលំបាកការរើសអើងពីសង្គមណាការប្រមាថការទៀនការគំរាមកំហែង ការប្រើអំពើហិង្សាលើមនុស្សចាស់ សពបែបយ៉ាងទាំងអស់គឺជារឿងមួយ ដែលយើងគ្រប់គ្នាក្នុងនាមជាខ្មែរក្នុងនាមជាអ្នកកាន់ពុទ្ធសាសនាជាអ្នកមានវប្បធម៌ថ្លៃថ្នូរអរិយធម៌ថ្លៃថ្នូរយើងគួរតែគិតអំពីបញ្ហានេះខ្ញុំចង់បញ្ជាក់រឿងមួយ នៅប្រទេសដែលខ្ញុំកំពុងរស់នៅខ្ញុំភ្ជាប់ទៅចំណុចហ្នឹងនៅប្រទេសនេះ គេថែរក្សាមនុស្សពីរលើកទី1គឺមនុស្សដែលកើតមករហូតទៅដល់អាយុ18ឆ្នាំគេហៅកុមារមនុស្សថាក្មេងចាប់ពីកើតទៅរហូតទៅដល់អាយុ18ឆ្នាំគឺក្មេងគេហៅថាក្មេងភាសាស្រីឯកថាបងណាដូចថា a child ភាសាអង់គ្លេសខ្មែរហៅថាក្មេង នៅក្នុងដំណាក់កាលនេះពួកគេមានសិទ្ធិដូចស្ដេចនៅប្រទេសនេះពាក្យថាក្មេងគឺជាស្ដេចយើងគ្រប់គេដូចស្ដេចអញ្ចឹងខ្ញុំចង់បញ្ជាក់អញ្ចឹងណានៅប្រទេសនេះគឺក្មេងគឺជាស្ដេចនៅពេលក្រោយខ្ញុំនឹងនិយាយអំពីកុមារការថែទាំកុមារនៅប្រទេសកម្ពុជាហើយនៅប្រទេសនេះខ្ញុំនឹងលើកយកបញ្ហានឹងយកមកទីបញ្ជាក់ដើម្បីជាគោលដៅជាទស្សនៈវិស័យសម្រាប់យើងកសាងប្រទេសថ្ងៃក្រោយ។ អញ្ចឹងនៅប្រទេសនេះក្មេងគឺជាស្ដេចបងប្អូនយល់ពាក្យថាស្ដេចគឺបងប្អូនដឹងថាសិទ្ធិអំណាចយ៉ាងម៉េចណាយើងត្រូវមើលថែយើងត្រូវបម្រើគេយ៉ាងម៉េចបងប្អូនយល់ហ្នឹងមិនបាច់ខ្ញុំបញ្ជាក់ណាពាក្យថាស្ដេចហ្នឹងហើយហើយមួយទៀតនៅពេលដែលមនុស្សនឹងចាស់ចូលវ័យរថែបអាយុ65ឆ្នាំទៅណាអ្នកដែលជាមនុស្សចាស់ក៏គេថាអនុស្ដាច់មិនមែនស្ដាច់ទេប៉ុន្តែបន្ទាប់ពីក្មេង តែសឹងតែស្មើគ្នាដែរគេមើលថែដូចគ្នាណាមូលហេតុអ្វីបានគេយកចិត្តទុកដាក់ក្មេងហើយនឹងយកចិត្តទុកដាក់មនុស្សចាស់គេថាដើម្បីឲ្យប្រទេសយើងសុខសាន្តទៅថ្ងៃមុខយើងត្រូវមើលក្មេងឲ្យបានល្អណាហើយអ្វីដែលយើងមានថ្ងៃនេះណាគឺ យើងត្រូវដឹងគុណមនុស្សចាស់ឃើញទេគឺជាអ្វីដែល មនុស្សចាស់នៅពេលនេះគាត់បានកសាងមកឲ្យយើងអញ្ចឹងរាល់ថ្ងៃឧទាប្រទេសយើងមានសុខសន្តិភាព មានបាយហូបគ្រប់គ្នាប្រព័ន្ធរដ្ឋាភិបាលល្អវិស័យសុខាភិបាលល្អផ្លូវថ្នល់ល្អណាសាលារៀនល្អមន្ទីរពេទ្យល្អណា ធនធានមនុស្សល្អគឺដោយសារមនុស្សចាស់ឥឡូវហ្នឹងដែលគាត់បានខិតខំធ្វើការតាំងពីគាត់អាយុ18ឆ្នាំមករហូតទៅដល់អាយុ65ឆ្នាំដែលគាត់ខិតខំកសាងប្រទេសហ្នឹងណាធ្វើការងារទាំងយប់ទាំងថ្ងៃមួយថ្ងៃ8ម៉ោងមួយអាទិត្យ5ថ្ងៃដើម្បីកសាងប្រទេសហ្នឹងបានរហូតលទ្ធផលដល់យើងទទួលលទ្ធផលថ្ងៃហ្នឹងអញ្ចឹងហើយគេចង់បញ្ជាក់ថាបើយើងចង់បាន ប្រទេសយើងមានអនាគតល្អយើងត្រូវមើលថែកុមារឲ្យបានល្អហើយយើងណាមានលទ្ធផលល្អថ្ងៃនេះគឺយើងមានមនុស្សចាស់នៅពេលនេះដែលយើងត្រូវតែមើលថែពួកគាត់វិញម្ដងឃើញទេអញ្ចឹងជាកតាបកិច្ចតែម្ដងអញ្ចឹងយើងគ្រប់គ្នាដែលមាន រស់នៅក្នុងសង្គមមួយស្អាតស្អំរឹងមាំคล้ายជាប្រទេសអ្នកមានคล้ายជាប្រទេសដែលមានគេឈ្មោះល្អប្រព័ន្ធអប់រំប្រព័ន្ធនីតិរដ្ឋស្ថាប័នឯគឺទាំងអស់ដើរល្អសពបែបយ៉ាងមន្ត្រីរាជការធនធានមនុស្សស្អីទាំងអស់គឺមនុស្សចាស់ឥឡូវហ្នឹងគាត់ជាអ្នកកសាងឲ្យយើងទុកឲ្យយើងអញ្ចឹងជាកតាបកិច្ចយើងត្រូវតែដឹងគុណគាត់តបស្នងសងគុណគាត់គោរពបូជាគាត់មើលថែគាត់ ជាជីវិតចុងក្រោយរបស់គាត់ឲ្យគាត់រស់ដោយសុបាយអត់មានដោយគ្មានលក្ខខណ្ឌខ្ញុំចង់បញ្ជាក់ថាដោយគ្មានលក្ខខណ្ឌប្រទេសនេះគឺអញ្ចឹងដោយគ្មានលក្ខខណ្ឌណាយើងត្រូវមើលថែគាត់ដោយគ្មានលក្ខខណ្ឌកថាបកិច្ចណាថ្ងៃក្រោយខ្ញុំនឹងនិយាយពីកុមារហើយនៅប្រទេសនេះបាទកុមារនៅកម្ពុជាហើយនៅប្រទេសនេះ ពីព្រោះអានឹងជាទិសដៅមូលដ្ឋានចម្បងតែម្ដងសម្រាប់កសាងប្រទេសជាតិយើងហើយនឹងសម្រាប់បង្ហាញអំពីសេចក្តីថ្លៃថ្នូររបស់ជាតិសាសន៍យើងដែលតបស្នងសងគុណទៅលើមនុស្សចាស់ប្រពៃណីវប្បធម៌ដ៏ល្អមិនមែនដូចសពថ្ងៃយើងថាខ្មែរមានប្រពៃណីវប្បធម៌ល្អណាកូនមើលថែម្ដាយនៅផ្ទះមិនមែនទេទោះបីជាកូនមើលថែឪពុកម្ដាយនៅផ្ទះមនុស្សចាស់ នៅផ្ទះជាមួយកូនក៏ដោយក៏រដ្ឋត្រូវតែមានកាតព្វកិច្ចដែរណាអានោះអញ្ចឹងយើងត្រូវតែមានគំនិតកែច្នៃគំនិតកែប្រែទម្រង់សង្គមរៀបចំមកអស់នឹងទើបយើងដើរទៅមុខហើយជីវភាពប្រជាជនយើងរស់នៅខ្វាយខ្លោនឹងឥឡូវយើងសួរថាតើមនុស្សចាស់នៅកម្ពុជារាល់ថ្ងៃនេះមានចំនួនប្រមាណណា នៅក្នុងស្ថិតិរបស់រដ្ឋាភិបាលហ៊ុនសែនរបស់ហ៊ុនសែនគឺគេធ្វើការសិក្សានៅឆ្នាំ2015អកាលពីឆ្នាំ2015គេរកឃើញថាប្រជាជនកម្ពុជាដែលមានណាដែលជាមនុស្សចាស់គឺមានចំនួន1.11លាននាក់ ណា1.6លាននាក់ណាគឺយើងអាចនិយាយថាវាស្មើនឹងអឺ7%នៃចំនួនប្រជាជនសរុបណាពីចន្លោះពី6ទៅ7%ជាងណាចន្លោះរបស់ហ្នឹងណាហើយគេព្យាករណ៍ថានៅឆ្នាំអឺ2030ចំនួនអឺមនុស្សចាស់នឹងមានកំណើនរហូតទៅដល់ 72លាននាក់មានន័យថា1.99លាននាក់ណាដល់ឆ្នាំ2030នេះកំណើនចំនួនមនុស្សចាស់នៅកម្ពុជាបាទអឺហើយកំណើនហើយនៅក្នុងនេះអឺគេចាត់ទុកមនុស្សចាស់នៅកម្ពុជា នៅអាយុប្រមាណសម្រាប់នៅ ប្រទេសខ្ញុំនេះគឺ ជាទូទៅគេចាត់ទុកមនុស្សដែលមានអាយុ70ឆ្នាំឡើងទៅណាដោយសារ life span របស់គេវែងណាប្រជាជនគេមានជីវិតរស់នៅអាយុគេវាមានអាយុវែងណាដល់80 90ឆ្នាំដូច្នេះ life span របស់គេវែងអញ្ចឹងគេចាត់ទុកមនុស្សដែលមានអាយុចាស់គឺ70ឆ្នាំក៏ប៉ុន្តែចូលរត្រែដូចគ្នាគឺ65ឆ្នាំណា65ឆ្នាំ នៅប្រទេសស៊ុយអែតមនុស្សដែលមានវ័យចំណាស់បើគិតត្រឹមអាយុ70ឆ្នាំឡើងទៅគឺមានចំនួនច្រើនណាប្រជាពលរដ្ឋគឺមាន តែ10លាននាក់ទេណាជិត11លាននាក់ឯងបើយើងគិតទៅនៅដល់មកដល់ពេលនេះណាដោយសារយកជនភៀសខ្លួនអីជនភៀសខ្លួនសង្គ្រាមឯមកច្រើនគឺច្រើនមែនតើណាអញ្ចឹងទៅឥឡូវនេះសរុបគឺប្រហែលជា7 11លាននាក់ហើយប្រជាជនដែលមាន វ័យចំណាស់ណាចាប់ពីយើងតែរាប់ដូចខ្ញុំបញ្ជាក់គឺមិនរាប់ពីអាយុ60ឆ្នាំដូចនៅកម្ពុជាទេគេរាប់ត្រឹមអាយុ70ឆ្នាំ គឺមានចំនួន1.6លាននាក់ណាច្រើនជាងនៅកម្ពុជាយើងទៅទៀតណាដោយសារតែទី1គឺបញ្ហាអឺកំណើនប្រជាពលរដ្ឋគឺមានតិចណាដូចយើងកំណើនប្រជាពលរដ្ឋច្រើនណាម្នាក់មកគ្រួសារកូន 4កូន5អីតិចបំផុតកូន3ដែរហ្នឹងហើយនៅនេះកូនច្រើនបំផុត2នាក់ហ្នឹងហើយដល់មកយើងរកឃើញតារាមួយមានកូន3កូន4ហ្នឹងអូឃើញសរសើរវាហ្មងសរសើរខ្លាំងណាស់លើនេះបើពីច្រើនកូន1កូន2កូន1កូន2ហ្នឹងហើយហ្នឹងហើយអញ្ចឹងគឺមនុស្សកំណើតមនុស្សចាស់ច្រើនហើយដោយសារអត្រាកំណើត អត្រាកំណើតហ្នឹងគឺវាតិចអញ្ចឹងវាធ្វើឲ្យមានអត្រាកំណើតមនុស្សចាស់ហ្នឹងច្រើនអឺហើយជាពិសេសទៅទៀតហ្នឹងគឺថាដោយសារប្រជាពលរដ្ឋគេមានអាយុវែងណាដូចស្រុកយើងត្រឹមអាយុ50អាយុ60អីហ្នឹងទៅថ្មល់ថ្មល់បាត់អស់ហើយភាគច្រើនណាមានតិចណាដែលរស់នៅដល់អាយុ60 70 80អីណាដូចអ្នកភូមិខ្ញុំអីអ្នកស្រុកអ្នកឃុំខ្ញុំទៅសឹងអស់មនុស្សមនុស្សចំណាស់ចំណាស់ដែលខ្ញុំស្គាល់កាលខ្ញុំនៅក្មេងៗ ហើយបើគិតឥឡូវគាត់អាយុប្រហែលជា60ជាងអាយុ70ជាងកាលសម័យនោះខ្ញុំហៅគាត់ពូគាត់បងអីហ្នឹងហ្នឹងហើយឥឡូវទៅអស់គាត់ម្ដាយខ្ញុំគាត់នៅណាម្ដាយខ្ញុំគាត់អាយុវែងណាគាត់អាយុ8ជាងណាណាគាត់អាយុវែងហ្នឹងនៅតែគាត់អ្នកជំនាន់ជំនាន់គាត់ទៅអស់នេះអត់មានស្ងាត់ឈឹកអត់មានឥឡូវណាហ្នឹងឥឡូវ អឺយើងក៏លេចមើលអំពីស្ថានភាពមនុស្សចាស់នៅកម្ពុជាបាទដូចខ្ញុំបញ្ជាក់ហើយគឺថានៅឆ្នាំ2015អឺចំនួនមនុស្សចាស់មាន1.11លាននាក់ដែលរបស់ក្រុងភ្នំពេញគេធ្វើការសិក្សាស្រាវជ្រាវហើយបើយើងគិតទៅបញ្ហាមនុស្សចាស់នៅកម្ពុជាសពថ្ងៃមានដូចតទៅទី1 ពួកគាត់មិនទទួលបានសេវាកម្មសុខភាពណាមានន័យថារដ្ឋាភិបាលអត់មានសេវាកម្មសុខភាពជូនដល់មនុស្សចាស់អត់មានទេអត់មានទេអត់តែម្ដងគេថាផ្ដល់ជូនហ្នឹងគឺថា free តែគិតថ្លៃហើយមានពេទ្យជំនាញហៅថាពេទ្យឯកទេសពេទ្យស្អីៗសម្រាប់មនុស្សចាស់តែម្ដង ដូចនៅស្រុកខ្ញុំហ្នឹងចឹងណាហ្នឹងទី1ទី2គឺរដ្ឋមិនបានបង្កើតស្ថាប័នមើលថែមនុស្សចាស់អត់មានទេរាល់ថ្ងៃយើងតើមានស្ថាប័នមើលមនុស្សចាស់មើលថែមនុស្សចាស់នៅឯណាទីនៅប្រទេសខ្ញុំនេះមានរហូតដល់ភូមិណាស្ថាប័នដែលមានដល់ថ្នាក់មូលដ្ឋានគឺមានពីរដែលសំខាន់ជាងគេគឺមានត្រូវតែមានបង គឺគេហៅថាការិយាល័យកុមារនិងការិយាល័យមនុស្សចាស់មើលថែមនុស្សចាស់មានហូតដល់តាមភូមិណាមន្ត្រីគេមាន នៅហូតដល់ក្នុងក្នុងថ្នាក់ភូមិមូលដ្ឋានអានឹងជារឿងសំខាន់ណាហ្នឹងនៅកម្ពុជាយើងមានស្ថាប័នណាមួយដែលទទួលខុសត្រូវតើយើងមានការិយាល័យមើលថែមនុស្សចាស់ យើងមានមានមន្ត្រីជំនាញមើលថែមនុស្សចាស់អត់ទេឃើញគឺអត់ទេណាអឺទី3គឺរដ្ឋណាអត់មានផ្ដល់ប្រាក់ឧបត្ថម្ភដល់មនុស្សចាស់ បងប្អូនសួរទៅតើមនុស្សចាស់គ្រប់គ្នាដែលនៅស្រុកយើងអ្នកធ្វើការក្រីអ្នកអត់ធ្វើការក្រីតើគាត់បានប្រាក់ឧបត្ថម្ភពីរដ្ឋទេមិនចាំដល់ទៅធ្វើការទើបមានប្រាក់ឧបត្ថម្ភទេអាហ្នឹងប្រាក់ការងារគាត់នៅប្រទេសជឿនលឿនឬអាចថាត្រឹមថៃមិនបាច់ទៅដល់ប្រទេសជឿនលឿនទេក៏គេមានប្រាក់ឧបត្ថម្ភដល់មនុស្សចាស់ដែរណា ដូចនៅប្រទេសខ្ញុំរស់នៅនេះតែចូលអាយុ65ឆ្នាំទៅស៊ីលុយអ៊ីស្រាអែលទេទូអត់ការងារធ្វើឧទាហរណ៍ថាយើងជាជនភៀសខ្លួនទៅដល់ហ្នឹងមកដល់ប្រទេសនេះអត់បានធ្វើការអីមកដល់ថាអាយុ60ចុះមកដល់គេឲ្យទៅរៀនណាទៅរៀនភាសាគេជាកាតព្វកិច្ចអ្នកខ្លះបើអានឹងអាគេតាមពិតនៅក្នុងកម្មវិធីគេឲ្យរៀន2ឆ្នាំ បើយើងរៀនអត់ចប់2ឆ្នាំយើងអាចរៀន3ឆ្នាំ4ឆ្នាំ5ឆ្នាំអ្នកខ្លះនៅនេះរៀន5ឆ្នាំអត់ទាន់ចប់ផងកម្មវិធីសម្រាប់ភាសាមូលដ្ឋានហ្នឹងព្រោះថាគាត់គ្មានចំណេះមូលដ្ឋានពីស្រុកมันអាចរៀនភាសាបរទេសចឹងទៅគឺពិបាកហើយការបញ្ចេញសម្លេងពិបាកចឹងអ្នកខ្លះរៀន5ឆ្នាំអត់ចប់10ឆ្នាំអីគេក៏អត់ចប់ជាពិសេសពួកអារ៉ាប់ពួកអីស្ត្រីអារ៉ាប់អីមករៀន10ឆ្នាំអីណាហើយឡាមួយអឺ ដូចស្ត្រីអារ៉ាប់អីភាគច្រើនគាត់មកអញ្ចឹងប៉ោងអញ្ចឹងទៅណាដល់ពេលគាត់ឆ្លងទលេត្រូវសម្រាប់សម្រាប់ណារហូតដល់កូនធំណាសម្រាប់18ខែណាបានចូលរៀនទៀតចូលរៀនបានប្រភេទប៉ោងទៀត អញ្ចឹងរៀន10ឆ្នាំអត់ទាន់ចប់ទេណាគ្មានធ្វើការទេស៊ីលុយរាប់ហ្នឹងណាអញ្ចឹងហើយណាអញ្ចឹងអឺគឺមានការលំបាកហើយក៏អ្នកខ្លះដូចខ្ញុំយ៉ាងហើយទៅគឺដល់ចូលអាយុរត្រែទៅប៉ុន្តែសួរថាបានលុយរត្រែទៅបានដូចគ្នាអ្នកដែលអត់ធ្វើការអីសោះ ឬត្រែតចូលឬត្រែតនៅប្រទេសខ្ញុំនេះបើយើងដូចជន់ពីខ្លួនមកអញ្ចឹងឬត្រែតដូចជាបាន7 8000ក្រោនកាលពីមុនវាស្មើនឹង1000ដុល្លារណាឥឡូវឥឡូវនេះវាថាអាចបាន900ដុល្លារទេដោយសារលុយដុល្លារឡើងថ្លៃពីមុន1000ជាងណាឃើញទេប្រហែលជា1200 1300ដុល្លារដោយសារឥឡូវនេះលុយដុល្លារវាឡើងថ្លៃជាងនៅប្រហែលអាចថា1000ដុល្លារ ចេញបានដូចគ្នាបាទហើយផ្ទះមនុស្សចាស់នៅ free រដ្ឋរៀបចំឲ្យមានផ្ទះទាំងអស់ផ្ទះខ្ញុំប្រាប់ផ្ទះមនុស្សចាស់នៅប្រទេសខ្ញុំរស់នៅនេះស្អាតស្អាតណាស់អាខុនដូដូចអតែបងប្អូនតែស្រុកយើងល្មមល្មមផ្ទះសាលាស្រុកយើងល្មមល្មមអត់បានខែមនុស្សចាស់នៅនេះបន្ទប់ផ្ទះមនុស្សចាស់នៅទីនេះបើប្រទេសផ្ទះយើងជួលនៅគឺរៀង តូចអីអីបន្ទប់អីនេះតិចបើថាផ្ទះមនុស្សចាបន្ទប់ទលាយទលាយដូចកន្លែងកតែលចឹងតែបើថាបន្ទប់ទឹកក៏ប៉ុណ្ណាដែរដូចថាគេយើងមានអាពីស្ងូតវាគាត់ថាខ្ញុំចង់បញ្ជាក់វាធំវាធ្វើសម្រាប់មនុស្សចាស់ព្រោះមនុស្សចាស់ត្រូវការ space ត្រូវការស្អីស្អីនឹងអាទីធ្លានឹងគឺថាហើយបរិថានអីគឺថាកន្លែងគឺថាត្រូវតែស្អាតហ្មងណាត្រូវស្អាតគ្មានដាក់រំខានគ្មាន កន្លែងណារញ៉េរញ៉ៃមកកន្លែងហ្នឹងបានគឺត្រូវរសាតាំងពីសួនស្បាតាំងពីកន្លែងអង្គុយលេងតាំងពីកន្លែងគាត់កំសាន្តមើលកន្លែងបន្ទប់មានបន្ទប់អានមានបន្ទប់មើលទូរទស្សន៍បន្ទប់មើលកុនបន្ទប់ស្ដាប់ភ្លេងណាគឺគេរៀបចំឲ្យទាំងអស់ណាកន្លែងគាត់ពួកគាត់អាចទៅអង្គុយជាក្រុមទៅផឹកកាហ្វេផឹកអីជាក្រុមក៏បានណាមានកង់ទីនមានអីកន្លែងហូបបាយហូបកាហ្វេជុំគ្នា គឺថាគេរៀបចំទាំងអស់អាហ្នឹងអាហ្នឹងគឺខ្ញុំចង់បញ្ជាក់ចឹងណាអញ្ចឹងអឺបងប្អូនយើងឃើញទេនៅប្រទេសយើង គឺទី1បញ្ហាសុខាភិបាលមនុស្សចាស់គឺរត់គ្មានពេទ្យគឺថាមនុស្សចាស់ទៅព្យាបាលគឺបងផ្លាយវិគ្នាគ្មានការអនុគ្រោះគ្មានការលើកលែងអ្វីទាំងអស់ដូចមនុស្សទូទៅ ណាវិស័យសុខាភិបាលមិនបានផ្ដល់សេវាកម្មសុខាភិបាលដល់មនុស្សចាស់ទី2អឺរដ្ឋមិនបានបង្កើតស្ថាប័នឬក៏ការិយាល័យឬអ្នកជំនាញការងារទទួលបន្ទុកមនុស្សចាស់ទី3គឺថាគ្មានការសាងសង់ផ្ទះសម្បែងសម្រាប់ឲ្យមនុស្សចាស់ស្នាក់នៅទី4គឺមិនបានផ្ដល់ហេរ៉ាញ់វត្ថុណាដល់មនុស្សចាស់ណា ដូចខ្ញុំបញ្ជាក់អបាញ់មិញអញ្ចឹងណាឲ្យខ្ញុំលើកច្រឡំចំឡងចំឡងគ្នាណាអញ្ចឹងគឺថានៅប្រទេសនេះទោះអត់ធ្វើការក៏ដោយក៏មានប្រាក់ខែដែរឲ្យតែដល់អាយុ65ឆ្នាំចូលរត្រែគឺមានលុយរត្រែហើយបើសិនជាយើងធ្វើការវិញបើយើងធ្វើការវិញអាហ្នឹងវាប្រាក់រត្រែនេះតែម្ដងណាប្រាក់រត្រែដូចប៉ាម៉ាក់ខ្ញុំ គាត់ជាជនជាតិស៊ីអែតគាត់ធ្វើការតាំងពីអាយុ18ឆ្នាំហើយគាត់ធ្វើការម៉ាក់ខ្ញុំគាត់ធ្វើការខាងអង្គការគាត់កាន់កាប់ខាងអង្គការរហូតគាត់ទៅស្រុកខ្មែរដែរគាត់ធ្លាប់ធ្វើការបំពេញការងារស្រុកខ្មែរយើងប្រហែល6ខែនៅយួនគាត់ទៅធ្វើប្រហែលជា3ខែនៅថៃក៏គាត់មកធ្លាប់បំពេញការងារប្រចាំការហ្នឹងប្រហែលជា6ខែនៅឡាវប្រហែលជា3ខែ គាត់ដើរធ្វើការសុំមិនបើនិយាយទៅមកពិភពលោកហើយ200ប្រទេសគាត់ដើរសុំគ្រប់អស់ហើយណាគាត់ដើរអស់ហើយប្រទេសដែលគាត់ទៅបំពេញការងារប្រហែលជា30ប្រទេសដែលគាត់ទៅបំពេញការងារក្រៅប្រទេសណាប្រប៉ាខ្ញុំគាត់ធ្វើការជាអ្នកលក់ថ្នាំពេទ្យនៅ pharmacy អញ្ចឹងប្រាក់ឧទ្ធាយពួកគាត់ បើយើងគិតឥឡូវច្រើនជាងប្រាក់ខែយើងទៅទៀតណាអ្នកខ្លាំងគឺការអត់បានស្មើប្រាក់ខែគាត់4000ដុល្លារមួយខែណាដោយសារគាត់គឺការធ្វើ view មកហើយតាមវាយ18ឆ្នាំមក65ណាអត់លេងណាហើយប្រាក់ខែពួកគាត់ច្រើនអញ្ចឹងប្រាក់ខែច្រើនបងពុនច្រើននៅស្រុកនេះបើដូចជាបច្ចុប្បន្នអត្រានៃការបងពុន ឧទាហរណ៍ថាបើសិនជាប្រាក់ខែយើង4000ដុល្លារត្រឹម4000ដុល្លារយើងបង់ពន្ធ30%ឡើងទៅទៅទៅ33% 30ទៅ33%បើប្រាក់ខែយើងក្រោមនឹងចុះមកយើងបង់ពន្ធ30%ចុះមកអឺ15%អញ្ចឹងបើ 4000មក3000និង3000ចុះមកអញ្ចឹងយើងបង់ចាប់ពី5%ទៅ30%ឬ29%ពេលឡែកអ្នកដែលមាន ប្រាក់ខែពី4000ជាងទៅ6000 7000ទៅ10000ដុល្លារគឺបងប្រាក់បងពូនចាប់ពី35%ទៅរហូតទៅដល់50%ណា50%អាហ្នឹងឧទាហរណ៍បានប្រាក់ខែ10000ដុល្លារ បង់ពន្ធ50%មានថា5000ដុល្លារចូលរដ្ឋ5000ដុល្លារមកយើងប៉ុន្តែសួរថាគេសប្បាយចិត្តនឹងបង់ពន្ធទេសប្បាយចិត្តព្រោះថាអីពេលអាយុ65ឆ្នាំអាអ្នកដែលបង់ពន្ធច្រើនហ្នឹងណាប្រាក់ខែអត់មានអាប្រាក់ចូលត្រែអត់មានក្រ4000ដុល្លារក្នុងមួយខែអត់មានក្រៅ4000ដុល្លារណាអញ្ចឹងហើយលើពីហ្នឹងប្រាក់យើងឃើញផ្លងថ្លោស្អីៗទាំងអស់គេគ្រប់គ្នាគេសบายបងពុនដោយសារអីអញ្ចឹង គឺថាកន្លែងណាក៏ផ្លូវស្អាតផ្លូវល្អទាំងអស់ពេទ្យ free ទាំងអស់គ្មាន ទៅខ្វល់រឿងបងថ្លៃសេវាកម្មពេទ្យសូម្បីតែមួយសេនចង់ឈឺអីឈឺទៅចង់ព្យាបាលស្អីក៏ព្យាបាលទៅចង់នៅនៅពេទ្យអាហារ3ពេលគឺថាបងប្អូនបងប្អូនខ្ញុំអឺធ្លាប់ទៅពេទ្យជូនបងប្អូនយើងទៅវះកាត់បងប្អូននៅនេះពេទ្យនេះខ្ញុំចង់បញ្ជាក់ថា គឺបំរើយើងក៏យើងចូលទៅគឺថាវាកក់ដៅហ្មងសំជាពេទ្យហ្មងណាមនុស្សគាត់តែឃើញពេទ្យគេសេវាកម្មគេរបៀបនេះនិយាយគឺយើងលែងឈឺហ្មងខ្ញុំចង់បញ្ជាក់អញ្ចឹងវាមានវាអស់អារម្មណ៍ឈឺអស់អារម្មណ៍ភ័យខ្លាចគឺថារបៀបគេចាត់ទុកយើងគេគេ treat យើងណាមែនលេងទេណាចប់ហើយពេទ្យស្រុកខ្មែរខ្ញុំនិយាយអញ្ចឹងដូចមេឃឲ្យនឹងដៃ ឥឡូវឥឡូវយើងត្រូវគិតណាហើយនៅដូចនៅប្រទេសខ្ញុំនៅអញ្ចឹងឧទាហរណ៍ខ្ញុំដើរលេងប្រទេសអឺរ៉ុបសហគមន៍អឺរ៉ុបបាន28ប្រទេសខ្ញុំទៅប្រទេសខ្ញុំដើរលេងបាកងខ្ញុំមានបានមួយចេញពីអឺកាយឡ័យធានារ៉ាប់រងសង្គម របស់រដ្ឋាភិបាលអាហ្នឹងវិជាជនស៊ីអែតនរណាក៏មានដែរយើងដាក់ទៅគាត់នឹងដាក់ឈ្មោះសុំអាហ្នឹងទៅគេអោអាហ្នឹងកាលយើងដើរលេងទេសចរទៅប្រទេសសមាជិកសហគមន៍អឺរ៉ុបទាំងអស់នេះហើយបើយើងឈឺទៅដេកពេទ្យណាដេកទៅឲ្យតែនៅពេទ្យក្នុងសហគមន៍អឺរ៉ុបហ្នឹងពេទ្យឯកជនក៏បានពេទ្យរដ្ឋក៏បានរដ្ឋចេញលុយឲ្យទាំងអស់ចង់ឈឺអីចង់ស្អីស្អីនោះព្យាបាលយ៉ាងម៉េចអីយ៉ាងម៉េច ក្នុងប្រទេសទាំងអស់ក្នុងសមាគមអឺរ៉ុបនឹង28ប្រទេសហ្នឹងរត់បងលុយទាំងអស់ដេកពេទ្យថ្លៃអស់ប្រមាណអីប្រមាណថ្លៃយើងដើរលេងហ្នឹងដើរលេងឲ្យឈឺហ្នឹងនៅក្រៅប្រទេសរត់ចេញឲ្យទាំងអស់ហើយស្រុកនេះសហគមន៍អឺរ៉ុបអីវាមានប្របាក់អីមានអីពេទ្យអីវិក័យបាត់ផ្សេងផ្សេងគេបញ្ជូនតាក់ទងគ្នាតាមវិក័យអេឡិចត្រូនិកទាំងអស់ស្ថាប័នវិទ្យាក្នុងច្បាប់តែមួយស្រួលណាស់អញ្ចឹងឃើញអញ្ចឹងបងប្អូនមានភ័យទេមិនបាច់ជាខ្វល់ទេ គេអត់មាននរណាខ្វល់នឹងបងប្អូនហោះកូនទៅរៀន free ទាំងអស់តាំងពីបិចតាំងពីសភៅតាំងពីខ្មៅដៃកុំព្យូទ័រឯកសារឡានក្រុងកូននេះគ្រប់គ្នាមិនថាកូនអ្នកក្រណាកូនមហាសេដ្ឋីកូនរដ្ឋមន្ត្រីកូនរាជកើតមកព្រិចបានប្រាក់ខែស្មើគ្នាណាឧទាហរណ៍ខ្ញុំបងពុនតាមួយខែជូនរដ្ឋ1000ដុល្លារ ឬក៏2000ដុល្លារឬក៏ថាខ្ញុំបងពូនជួយរាប់ថាមួយខែ500ដុល្លារខ្ញុំធ្វើការតិចអ្នកខ្លះបងពូនបាន5000ដុល្លារកូនឧទាហរណ៍ខ្ញុំមានកូនគេនោះក៏មានកូនកូនគេកូនខ្ញុំបើមកប្រាច់មកប្រាក់ខែស្មើគ្នារហូតដល់អាយុ18ឆ្នាំឃើញទេកូនខ្ញុំប្រាក់ខែ200ដុល្លារក្នុងមួយខែពេលអាយុមួយឆ្នាំទៅ13ឆ្នាំកូនអ្នកមានក៏បានប្រាក់ខែប៉ុណ្ណឹង ដល់ពី14ឆ្នាំ15ឆ្នាំទៅ18ឆ្នាំប្រាក់ខែប្រហែល500ដុល្លារក្នុងមួយខែកូនខ្ញុំដែលខ្ញុំអ្នកក្រហ្នឹងហើយកូនអ្នកមានមហាសេដ្ឋីហ្នឹងក៏បានប្រាក់ខែប៉ុណ្ណឹងមួយគ្នាឃើញទេចឹងសុខភាពនេះអញ្ចឹងអត់មាននេះទេអញ្ចឹងគេគ្រប់គ្នាគេអត់ខ្វល់រឿងបងប្អូនទេអត់ខ្វល់រឿងបងប្អូនទេណាគេសុបាយចិត្តដល់អារខ្ញុំបញ្ជាក់អញ្ចឹងតិចចុះហ្នឹងហើយដល់ស្រុកយើងវិញយើងឃើញ គឺថាអត់មានប្រាក់ឧបត្ថម្ភជូនមនុស្សចាស់អត់ទេយើងឃើញឯងបងប្អូនខ្ញុំមិនដឹងថាចង់និយាយយ៉ាងម៉េចទេយើងឃើញសភាពការជាក់ស្ដែងមនុស្សចាស់ខ្លះគាត់ដើរបេះដៃទៅគៀតលក់ឃើញវីដេអូតាម YouTube ដើរលូក្ដាមទៅបេះស្លឹកឈូបេះ7ឡើងបេះ7ផ្លែ7ឡើងបេះផ្លែកសាំងយកទៅលក់ ដើម្បីចិញ្ចឹមជីវិតសូម្បីតែនៅស្រុកភូមិខ្ញុំនៅឃុំខ្ញុំក៏នៅតែមានសម័យនេះហើយអ្នកខ្លាំងអាយុ60ជាង70អីស្រុកយើងដូចខ្ញុំបញ្ជាក់ហ្នឹងអាយុ60អីហ្នឹងគឺថាកោងខ្នងអស់ចាស់ចាស់មានតែស្បែកអញ្ចឹងស្គមជួនកាលកូនគេទៅរៀបការហើយគេ ទៅនៅខាងប្តីទៅឬក៏ទៅនៅខាងប្រពន្ធទៅជួបកាគាត់នៅម្នាក់ឯងទៅមីម៉ាយមីប្រឹងពីច្រើនមនុស្សប្រុសស្លាប់មុនណាមនុស្សស្រី អត្រាមនុស្សស្រីដែលជាមនុស្សចាស់គឺច្រើននៅកម្ពុជាយើងណាបើមើលស្ថិតិគឺស្មើនឹង58%ណា59%អញ្ចឹងគឺគឺលំបាកណាស់លំបាកមែនតើ អ្នកខ្លះដើរបេះផលិតណាហើយទូលដើរលក់អ្នកខ្លះដើរបេះស្លឹកថ្នឹងស្លឹកអីឲ្យចងបាច់យកទៅលក់នៅផ្សារបងប្អូនគិតមើលគាត់ចំណាស់ចំណាស់នេះអស់ហើយហើយសម័យនេះហើយឆ្នាំ2020 21ណាបងប្អូន22មិនលេងសើចទេណាពេលដែលខ្ញុំ ទូរស័ព្ទទៅស្រុកឬក៏ជជែកជាមួយបងប្អូនអីខ្ញុំឮសភាពបែបហ្នឹងមីងគាត់ចេះចុះបងប្អូនមិនមែនរឿងលេងសើចទេវាជាខ្ញុំស្ដាប់ទៅថាវាជាការអាណិតក៏ប៉ុន្តែអ្វីដែលហួសពីការអាណិតគឺយើងគិតទៅលើរបបសង្គមរបស់យើងរដ្ឋាភិបាលសពថ្ងៃរបបគ្រប់គ្រងសពថ្ងៃមានដឹកនាំសពថ្ងៃដែលអួតក្លែងក្លែងថាខ្លួនឯងក្រាន់បើជាមនុស្សល្អជាមនុស្សមានសមត្ថភាពដឹកនាំ ប៉ុន្តែវាហាក់បីដូចជាមិន មានការប្រែប្រួលចំពោះស្ថានភាពមនុស្សចាស់ខ្ញុំថាឡើយស្ថានភាពមនុស្សចាស់គឺថាផ្សព្វបែបយ៉ាងគឺអត់ទម្លាប់យ៉ាងម៉េចគឺនៅអញ្ចឹងយើងឃើញមកយ៉ាងម៉េចគឺនៅអញ្ចឹងមនុស្សនៅតែរស់នៅតាមសមាជីវោណាក្បាលអ្នកណាសក់ណាគ្មានការយកចិត្តទុកដាក់ពីរដ្ឋាភិបាលអត់ដល់នេះណា អញ្ចឹងនៅក្នុងផ្អែកទៅលើករណីទាំងអស់ហ្នឹងបងប្អូនមនុស្សចាស់ខ្លះដូចខ្ញុំបញ្ជាក់ខាងដើមគឺយើងអត់មានសេវាកម្មសុខាភិបាលជូនមនុស្សចាស់ដូចក្នុងផ្នែកទី1ពួកគាត់អ្នកខ្លះពេលដែលគាត់ឈឺអត់មានលុយទៅពេទ្យសំងំដេកញាក់ទៅត្រឹកនៅផ្ទះមានតែពេងកលានឹងកលៀបទៅ ក៏បានអ្នកខ្លះចេះនេះចេះនោះឬឆ្នាំគុលឈើមេឈើជើយនឹងយកមកដាំផឹកទៅឬក៏រកឆ្នាំខ្មែរឆ្នាំស្អីនឹងអ្នកចិត្តអ្នកខាងនឹងយកមកលេបទៅបងប្អូនហើយរឿងជាក់ស្ដែងបើអ្នកណាថាខ្ញុំនិយាយខុសបងប្អូនយកទៅគិតទៅហើយដើរមើលស្ថានភាពទៅ លើកលែងតែបងប្អូនមិនដែលស្គាល់សុកសេសុទ្ធតែម្ដងអាហ្នឹងហើយខ្ញុំជឿថាមិនត្រឹមស្រុកស្រែសម្បីតែអ្នករស់នៅក្នុងក្រុងរាល់ថ្ងៃហ្នឹងក៏អ្នកខ្លះមានសារភាពបែបហ្នឹងដែរមនុស្សចាស់ខ្លះមិនត្រឹមមនុស្សចាស់ទេសម្បីតែក្មេងណាមានពេលឈឺអត់មានលុយទៅពេទ្យទៅដេកទៅត្រកដេកឈឺនៅក្នុងផ្ទះណាអត់ហ៊ានទៅពេទ្យពួកពេទ្យថ្លៃស្អត់មានសេវាកម្មដល់ព្រីឲ្យយើងអត់លុយគេមិនមើលមុខផង ខ្ញុំថាឲ្យអត់គេមើលមុខអត់លុយគេព្យាបាលគ្រាន់តែឃើញខោអាវគេមិនចង់ស្ដីឲ្យយើងផងសារភាពចាក់ស្ដែងចឹងឃើញទេដោយសារអត់មានមន្ត្រីរដ្ឋាភិបាល ការិយាល័យអ្នកជំនាញមើលថែមនុស្សចាស់តាមមូលដ្ឋានថ្នាក់ជាតិរហូតដល់មូលដ្ឋានអញ្ចឹងហើយបានជាមនុស្សចាស់ត្រូវបានគេប្រមាថការទៀនមិនត្រូវបានគេយកចិត្តទុកដាក់ គាត់នឹងតាមយថាកម្មវេទនាអាហ្នឹងដោយសារតែរដ្ឋាភិបាលអត់មានរៀបចំផ្ទះសម្បែងឲ្យពួកគាត់នៅបានជាមនុស្សចាស់ខ្លះទៅជ្រកនៅវត្តដើម្បីបានអាហារចិញ្ចឹមជីវិតបានកន្លែងសម្រាប់សម្រាប់ជីវិតចុងក្រោយអ្នកខ្លះក៏មានកូន មានចៅក៏រស់នៅជាមួយគេណា ហើយក៏ធ្វើការឲ្យគេដែរណាអាហ្នឹងអ្នកខ្លះក៏សុំដីគេនៅបន្តជីវិតរហូតដល់ថ្ងៃចុងក្រោយដោយសារតែរដ្ឋអត់មានគោលនយោបាយផ្ដល់ ប្រាក់ឧបត្ថម្ភទៅឲ្យពួកគាត់បានយើងឃើញមនុស្សចាស់ ច្រើនណាស់រហូតមកដល់ពេលនេះនៅដើររកស៊ីចិញ្ចឹមជីវិតទៅខ្លួនឯងគឺលំបាកវេទនាបងប្អូនខ្ញុំគិតថាពិបាកភ្នែកទៅជាពិសេសបើយើងនិយាយថាយើងគោរពមនុស្សចាស់យើងមើលថែមនុស្សចាស់យ៉ាងម៉េចពេលដែលជាតិសាសផ្សេងបរទេសផ្សេងគេមើលមកយើងខ្មាស់គេខ្ញុំចង់បញ្ជាក់ថាយើងខ្មាស់គេណាពេលដែលយើងបណ្ដោយមនុស្សចាស់ឲ្យរស់នៅតាមយថាកម្ម ដោយសัตว์ដោយធាតគ្មានការមើលថែយកចិត្តទុកដាក់ពីប្រព័ន្ធរដ្ឋាភិបាលពីស្ថាប័នរដ្ឋមិនមែនជាលើការលេងសើចទេណាបងប្អូនណាហើយខ្ញុំធ្លាប់ចាំសម្ដីហ៊ុនសែននិយាយថាហ៊ុនសែនថាប្រទេសតែឯងមានវប្បធម៌ល្អណាហើយជាភាសាជប៉ុនទៅសើថានៅខ្មែរមិនបាច់មានផ្ទះមនុស្សចាស់ព្រោះ ជនជាតិខ្មែរមានវប្បធម៌ល្អចេះមើលថែឪពុកម្ដាយខ្លួនឯងខុសហើយបើនិយាយពីវប្បធម៌ល្អប្រពៃណីល្អជប៉ុននឹងក៏ល្អគឺមហាល្អរឿងការមើលថែមនុស្សចាស់វាជាកតបកិច្ចសួរថាអានឹងទំនៀមទម្លាប់តាំងពីដើមមកដោយសារអ្វីដោយសារតែ សម័យដើមមកយើងវាគ្មាន សាបានរដ្ឋសម័យទំនើបទេហើយ មនុស្សគ្រប់គ្នាទោះបីធ្វើស្រែតែមួយឆ្នាំជីវិត យើងគ្មានឡានគ្មានម៉ូតូគ្មានបញ្ហាសុខភាពស្អីដូចឥឡូវទេមហូបទោះបីអត់ទៅផ្សារដើរគៀទៅតាមផ្ទះមួយផ្លែតចេញមួយផ្លែតបានត្រីបានក្តាមយកមហូបបន្លែគ្រប់កន្លែងបែហូបបានណាធ្វើមនុស្សអ្នកស្រុកស្រែជីវិតអ្នកស្រែធ្វើស្រែតា6ខែ រយៈពេល3ខែ6ខែហើយសរុបរស់នៅយ៉ាងអំភើយចុះឥឡូវមនុស្សគ្រប់គ្នាស្វែងរកការងារធ្វើអត់មានពេលនៅផ្ទះតំណែងក៏ថ្លៃសពបែបយ៉ាងទាំងអស់គឺចំណាយមួយថ្ងៃមួយថ្ងៃគិតតែចំណាយមិនដឹងជាប្រមាណរដ្ឋាភិបាលអានឹងត្រូវតែមានកាតព្វកិច្ចណាបញ្ហាសុខភាព គឺមិនដូចមុនទេណាសិលធម៌សង្គម បញ្ហាសង្គមគឺដុនដាបមិនដូចមុនទេអាហ្នឹងហើយដែលត្រូវការយកចិត្តទុកដាក់ពីពីរដ្ឋណាទាំងផ្នែកសុខភាពទាំងផ្នែកហិរញ្ញវត្ថុទាំងការស្នាក់នៅទាំងក្រមសីលធម៌អានេះដែលបងប្អូនត្រូវគិតមើលអញ្ចឹងអឺអានេះចំណុចអឺទី4ចំណុចទី5យើងចង់បញ្ជាក់ថា រដ្ឋអត់មានបានបណ្ដោះបណ្ដាលគ្រូពេទ្យឬបុគ្គលិកមើលថែមនុស្សចាស់ទេមិនត្រឹមតែអត់ការិយាល័យទទួលបន្ទុកមនុស្សចាស់តាមមូលដ្ឋានតាមស្រុកតាមខេត្តហើយក៏អត់មានទាំង ការបណ្ដោះបណ្ដាលបុគ្គលិកឬក៏មន្ត្រីជំនាញដែល ត្រូវមើលថែមនុស្សចាស់ ស្រុកនេះគឺមានហ្មងណាសាលាគេមានសាលាបង្រៀនមើលថែមនុស្សចាស់ណាអត់មាននរណាទៅមើលថែមនុស្សចាស់តទេតទេបានទេណាសិស្សចូលវគ្គអប់រំ2ឆ្នាំណានៅនេះរៀន2ឆ្នាំមើលថែមនុស្សចាស់ណាតើបានសញ្ញាបត្រហ្នឹងហើយបានទៅមើលថែមនុស្សចាស់បានណាហើយបើខ្ញុំនិយាយទៅនៅប្រទេសខ្ញុំនេះ បើបងប្អូនចង់បានការងារឆាប់ធ្វើរៀនចប់ទាំងបានការងារធ្វើតែម្ដងហើយការងារគឺគេថា fast job fast job ណាការងារកុងត្រាការងារក្របខ័ណ្ឌដែលកុងត្រាជាប់ហ្មងនៅស្រុកខ្ញុំនេះបើយើងភាសាគេថា fast job ហ្នឹងពាក្យថា fast job ហ្នឹងការងារដែលល្អគឺថាយើងរឹងមាំហ្មងការងារហ្នឹងគឺចុះកុងត្រារឹងប៉ឹងហ្មងយើងភ័យខ្លាចគេដេញចោលអីយ៉ាងម៉េចហ្នឹង ហើយកាលណាយើងមានអា fast job ហ្នឹងហើយវាប្រសើរជាងការងារដែលយើងអត់មាន fast អឺកាលណាយើងមានអា fast job ហ្នឹងហើយទោះយើងចង់ទិញអីបានដែរអត់មានលុយតិចមានលុយតិចតួចក្នុងបែងក៏អត់មានបញ្ហាមានលុយតែឧទាហរណ៍ខ្ញុំចង់បញ្ជាក់ថាមានលុយតែ50ដុល្លារក្នុងបែងក៏បានដែរឲ្យតែមាន fast job គេបញ្ជាក់ fast job ហើយឥឡូវហ្នឹងចង់ទៅទិញវីឡាមួយក៏បានដែរ ណាអត់ខ្វល់គេគាត់ថាពួកក្រុមហ៊ុន ផ្ទះសបាយគាត់ឃើញអូចេញមកគេមានលិខិតបញ្ជាក់ flash job ពីក្រុមហ៊ុនមកវិឡាហ្នឹងមកឧទាហរណ៍ខ្ញុំខ្ញុំមានលុយតែ50ដុល្លារក្នុងបែងទេទៅទិញផ្ទះមួយតម្លៃ1លានដុល្លារមកទិញបានអត់មិនខ្វល់ទៅទិញឡាន Lexus អាសេរីប្រហែលអា Land Rover អាសេរីប្រហែលអា Sonata សេរីប្រហែលក៏ទិញបានដែរ សងទៅគេដាក់ plan សងទៅសង10ឆ្នាំ20ឆ្នាំ25ឆ្នាំ30ឆ្នាំអត់ខុសណាអត់ bought fast job ប៉ុន្តែយើងមានចំណូលទៀងទាត់មានការងារធ្វើដែរក៏ដូចគ្នាណាដូចគ្នាប៉ុន្តែគ្រាន់តែថា មានការកម្រិតបន្តិចឧទាហរណ៍យើងចង់ទិញផ្ទះ1លានដុល្លារឯងប្រហែលជាពិបាកបន្តិចគាត់ណាអូខេ យើងត្រូវតែបង្ហាញគេអំពីយើងមានអាចមានទុនធានអីផ្សេងណាយើងអាចថាមានចំណូលអីផ្សេងគ្រួសារសមាជិកគ្រួសារយើងមានចំណូលអីផ្សេងដែរទៀតអត់ណានឹងបញ្ជាក់គេទៅណាចង់បានផ្ទះប្រមាណក៏បានដែរដូចគ្នាប៉ុន្តែបើថាតែយើងហើយអត់មានអា flash job ហ្នឹងហើយបើយើងទើបធ្វើការមួយឆ្នាំពីរឆ្នាំកន្លះឆ្នាំអីគេមើលទៅវាអាចតិចបានដែរ ប៉ុន្តែបើយើងទិញថ្លៃតិចគ្រាន់តែវាពិបាកតិចគេអាចក្រុមហ៊ុនខ្លះគេអាចតាំងតែងតិចក៏ប៉ុន្តែបើសិនជាយើងធ្វើការអត់ fast job មែនក៏ប៉ុន្តែយើងធ្វើការនៅក្រុមហ៊ុនហ្នឹងគេមើលចំណូលយើង bank record យើងទៀងទាត់5ឆ្នាំ10ឆ្នាំយើងធ្វើការរហូតតែអត់មាន fast ទេគឺព្រោះតាមអាស្រ័យលើក្រុមហ៊ុនដែរក្រុមហ៊ុនខ្លះគេអត់ជួល fast ទេណាអញ្ចឹង ក៏យើងអាចទិញបានដូចគ្នាដែរយើងពីមើលចំណូលមកអានេះអត់ fast ទេក៏ប៉ុន្តែមានប្រាក់ខែទៀងទាត់ណាចំណូលមួយឆ្នាំប្រហែល10000ដុល្លារប្រហែល10000ដុល្លារអញ្ចឹងទៅគឺឃើញអូខេទិញបានដូចគ្នាអានេះខ្ញុំចង់បញ្ជាក់អញ្ចឹងអញ្ចឹងអឺនៅស្រុកនេះអ្នកដែលមើលថែមនុស្សចាស់ត្រូវតែទៅរៀនរយៈពេល2ឆ្នាំ គឺខ្ញុំបញ្ជាក់ចឹងតែទៅរៀនរយៈពេល2ឆ្នាំទើបអាចទៅមើលថែមនុស្សចាស់បានមិនមែនតែណាក៏អាចទៅមើលបានទេជំនាញហ្នឹងគឺបណ្ដុះបណ្ដាល2ឆ្នាំហើយដូចខ្ញុំបញ្ជាក់ហ្នឹងគឺថាបើបងប្អូនណាចង់បានការងារឆាប់ធ្វើតែម្ដងហើយការរៀនវាមិនសាំញ៉ាំស្រួលទៅរៀនមុខវិជ្ជាមើលថែមនុស្សចាស់ចប់គឺដឹងតែបាន ចប់ទាំងបានការងារធ្វើណាហើយបើយើងខ្ជិលរៀនច្រើនខ្ញុំចង់បញ្ជាក់ខ្ជិលរៀនច្រើនមកដល់ចូលរៀនមូលដ្ឋានភាសាពីមូលដ្ឋានហើយចូលរៀនមើលថែមនុស្សចាស់ត2ឆ្នាំក្រោយរយៈពេល3ឆ្នាំមានការងារធ្វើបបរស់នៅយ៉ាងស្រួលរំភើយលុយចំណូលជាប្រចាំគ្មានប្របាកគ្មានស្អីទាំងអស់ណាអញ្ចឹងនៅស្រុកនេះអញ្ចឹងហើយការងារមើលថែមនុស្សចាស់ គឺជាកត្តាសំខាន់រដ្ឋត្រូវការបុគ្គលិកច្រើនណាស់សម្រាប់មើលថែមនុស្សចាស់ហើយជំនាញពួកនឹងរៀនដោយពេទ្យអញ្ចឹងណាដោយពេទ្យបឋមអញ្ចឹងណាណារៀនដោយពេទ្យអញ្ចឹងណាចេះវិជាពេទ្យណាប៉ុន្តែអត់មានសិទ្ធចាក់ថ្នាំអត់មានអីតែដឹងហ្មងដឹងគឺចង់និយាយថាដូចវិជាពេទ្យអញ្ចឹងណាតាំងពីនិយាយទៅគឺរៀនដោយមុខវិជ្ជាពេទ្យមួយផ្នែកហើយនឹងខាងផ្នែក សិលធម៌ផ្នែកអនាម័យណាគឺទាំងអស់គឺសំខាន់ដែលរៀនណាចិត្តសាស្ត្រណាពីព្រោះយើងធ្វើការជាមួយមនុស្សចាស់មនុស្សចាស់គាត់ឆាប់ខឹងគាត់អាចជាមូម៉ៅឬក៏គាត់មានបញ្ហាផ្លូវចិត្តអីយ៉ាងម៉េចគាត់មានជំងឺគឺជំងឺក្នុងកាយក្នុងខ្លួនអីចឹងទៅអាចធ្វើឲ្យប៉ះពាល់ការគិតរបស់គាត់អីចឹងយើងអ្នកដែលមើលថែគឺ គេរៀនអប់រំមុខជាទាំងអស់ គឺសំខាន់ណាស់នៅនេះគឺរៀន2ឆ្នាំហ្នឹងទោះសួរសុំយើងមានទេអត់មានទេរហូតដល់នេះហើយយើងអត់ទាន់បានចេញដំណើរនៅឡើយទេតើកាលណាប្រហែលឆ្នាំទៀត40ឆ្នាំហើយបើថាខ្ញុំធ្វើកាន់តំណែងបាន10ឆ្នាំឬមួយអាណត្តិអូខេមិនអីទេបើអានេះកាន់តំណែងបាក់ខ្លួនឯងដឹកនាំប្រទេស40ឆ្នាំហ្នឹងរហូតដល់ឥឡូវ43ឆ្នាំហើយ បកប្រជាជនមិនត្រឹមតែ43ចង់និយាយថាតាំងពីអពតមក75មកអាបកនោះបក6វាគ្រាន់តែដូរទៅឈ្មោះទេណាណាតាំងពី75មកវាឡើងប្រហែល47ឆ្នាំហើយណាព្រោះបាក់វាតែមួយតែវាក៏ដូរឈ្មោះដែរណាដូរឈ្មោះដូរមនុស្សណាបំផ្លែងរូបតែអាហ្នឹង អញ្ចឹងយើងមើលអត់មានណាស្រុកនេះស្រុកនេះសាលាបរៀនមនុស្សចាស់លើតាមឃុំកន្លែងណាក៏មាននរណាចង់រៀនថ្មវាងបានណាដាក់ព្រៀមគឺទទួលផ្លែពួកគេត្រូវការបុគ្គលិកច្រើនណាស់សម្រាប់មើលមនុស្សចាស់ណាមើលមនុស្សចាស់ត្រូវការច្រើនមែនទេណា យើងគិតមនុស្សចាស់ឥឡូវនេះដូចខ្ញុំបញ្ជាក់យើងនៅប្រទេសខ្ញុំរស់នៅគឺមិនលៀន6សែនអ្នកអញ្ចឹងធ្វើការបុគ្គលិកប្រមាណដើម្បីមើលថែពួកគាត់យ៉ាងហោចណាស់ក៏1លានអ្នកដែរ1លានយ៉ាងហោចណាស់ក៏1លានអ្នកដែរបុគ្គលិកដែលត្រូវមើលថែគាត់បងប្អូនសួរមើលថែយ៉ាងម៉េចមនុស្សចាស់ទាំងអស់ដែលគាត់នៅតាមផ្ទះ ផ្ទះមនុស្សចាស់គេធ្វើផ្ទះពួកចាស់ចាស់ខ្លះនៅទីនេះកាលណាគាត់អាយុ65ឆ្នាំឬក៏អាយុ70ឆ្នាំអីទៅពីព្រោះផ្ទះ free រត់ឲ្យ free ទាំងអស់ចុះឈ្មោះទៅនៅទៅហើយសាសាដល់ផ្ទះខ្ញុំវាសាសាណាស់តិចបងប្អូនហ្នឹងផ្ទះឲ្យមានផ្ទះល្វែងអីមួយស្រុកខ្មែរងាប់អីខ្ញុំប្រាប់ខ្ញុំមិនមើលងាយផ្ទះស្រុកខ្មែរណាដល់ផ្ទះល្វែងល្វែងគេធ្វើលក់អស់សេរីតាមកណ្ដាលមកភៀកច្រើនណាឥឡូវ ខ្ញុំហៅផ្ទះមួយជូខ្មោចអត់មានស្តង់ដារទេណាផ្ទះជូខ្មោចតែយើងមកដល់នៅផ្ទះស្រុកគេនេះយើងមើលផ្ទះរបៀបផ្ទះល្វែងគេនេះស្តង់ដារមករបៀបដូចវិឡាអញ្ចឹងអរគុណថាខ្ញុំទៅផ្ទះល្វែងផ្ទះជួលប៉ុន្តែផ្ទះជួលគេនេះផ្ទះល្វែងដូចស្តង់ដារដូចផ្ទះវិឡាដូចផ្ទះធម្មតាសូម្បីផ្ទះមកបន្ទប់ឧទាហរណ៍ផ្ទះនៅស្រុកនេះមកបន្ទប់មកបន្ទប់ទៅមានអីចក្រានបាយប្រព័ន្ធណាហើយណាកន្លែង ហលដាក់ខោអាវទ្វារចូលមកមានសុទ្ធតែទូកន្លែងដាក់ខោអាវជួរខោអាវទម្លាប់ជើងស្អីស្អីហើយកន្លែងនេះបន្ទប់គេងគឺបាំងជញ្ជាំងដាច់គ្នាហើយនឹងបន្ទប់មួយទឹកភ្លឹងឃើញទេអានេះអានោះខ្ញុំសម្រាប់ផ្ទះមកបន្ទប់បើផ្ទះពីបន្ទប់បន្ទប់ទទួលភ្ញៀវជាទូទៅបន្ទប់ទទួលភ្ញៀវធំជាងគេផ្ទះស្រុកនេះក្នុងបន្ទប់ទទួលភ្ញៀវគេកន្លែងដាក់សំឡុង ទូទូហើយទូដាក់សភៅដូចបណ្ណាល័យសម្រាប់អង្គុយអានតុកាហ្វេផឹកអីហើយនឹងបន្ទប់បាយកន្លែងជាក្រានបាយហើយនឹងកន្លែងតុរៀបចំហូបបាយឃើញទេគ្រូសាហើយនឹងបន្ទប់គេងហ្នឹងសម្រាប់មនុស្សលើ2នាក់ឬអ្នកខ្លះគេនៅម្នាក់ឯងគេចង់បានផ្ទះពីរបន្ទប់ក៏ដូចគ្នាអញ្ចឹងគឺស្តង់ដារគេរបៀបដូចផ្ទះវិឡាអញ្ចឹង មិនដូចស្រុកយើងចូលទ្រូទូ4ម៉ែត្រតតឹង4ឬក៏តតឹង5ហើយឡើងធ្លឺទៅលើឆ្កុយវែងទលូទលូគ្មានស្អីដូចដូចខ្ញុំបញ្ជាក់ថាដូចបញ្ជូខ្មោចទេអត់មានទេណាអញ្ចឹងនៅ ប្រទេសនេះហើយគេមានឡាវទឿមានវេរងដាមានស្អីស្អីគឺថាភ្លឹងទាំងអស់ណាហើយអឺដែល តាមផ្ទះទាំងអស់មនុស្សចាស់ខ្លះគាត់អត់នេះពេលខ្លះអ្នកខ្លះគាត់មានផ្ទះខ្លួនឯងទៅដល់ពេលហ្នឹងគាត់អាយុចាស់គាត់លុបផ្ទះហ្នឹងទៅយកលុយទុកចាយទៅមកនៅផ្ទះមនុស្សចាស់ទៅហើយដេកស៊ីលុយត្រាទៅដើរទៅលេងណាអត់ដូចប៉ាម៉ាក់ខ្ញុំខ្ញុំបញ្ជាក់តាមត្រង់ពេលគាត់មនុស្សចាស់ពេលគាត់ចូលត្រាអាយុ65ឆ្នាំតាំងពីគាត់ចូលមកចូលត្រាគាត់មានវេលាពីណាហើយគាត់នៅតែវេលាមួយទេវេលា គាត់នៅមួយមួយទុកចោលខ្ញុំមិនទៅនៅផងជួសជុលឲ្យយកស្អាតព្រមដល់ខ្ញុំអត់ទៅនៅផងឲ្យទៅនៅព្រោះវាឆ្ងាយឆ្ងាយក្រុងពេកនៅស្រុកស្រែហើយខ្ញុំពិបាកធ្វើការហ្នឹងហើយអឺគាត់ជាទូទៅគាត់អត់មានធ្វើអីទេគាត់ទៅនៅផ្ទះមនុស្សចាស់ទេណាប៉ុន្តែ គាត់អត់មានភ័យទេលីមួយឆ្នាំមួយឆ្នាំគាត់អង្គុយតាអានមើលកន្លែងប្រទេសគេត្រូវដើរលេងគាត់ផែនឆ្នាំនេះគាត់ទៅទៅប្រទេសណាខ្លះប្រហែលប្រទេសគាត់ទៅទៅតំបន់ណាណាឆ្នាំក្រោយទៅទៅតំបន់ណាប្រទេសណាណាគាត់ដើរមានសារខ្ញុំចង់បញ្ជាក់ពីប្រទេសគាត់ដើរសួរទាំងអស់ណាវាគាត់ហើយគាត់អាយុ70 ឆ្នាំជាងនៅភ្លឹងភ្លឹងទាំងអស់ស្លៀកពាក់ឲ្យយ៉ាងសង្ហាស្អាតទាំងអស់ដើរទឹកដើរទលេងសុបាយចាស់ចាស់ចាស់សងៀនណាបានមួយណាចាអ្នកខ្លះធ្វើការបម្រើរបស់ហ៊ុនសែនរហូតដល់ចូលរ៉ែត20 30 40ឆ្នាំអ្នកខ្លះពង្រើតាំងពី79មករហូតដល់ឥឡូវអ្នកខ្លះចូលរ៉ែតមានលុយចាយបាយខ្លួនឯងគ្រប់ទេណាអាហ្នឹងអ្នកធ្វើការ អ្នកដែលធ្វើការស្ថាប័នរដ្ឋមានលុយចាយអាលុយរដ្ឋាភិបាលចូលខ្លួនឯងគ្រប់គ្រាន់សម្រាប់រស់ខ្លួនឯងទៅអាហ្នឹងកុំថាឡើយដល់ប្រជាជនទូទៅដែលគាត់ជាប្រជារាស្ត្រសាមញ្ញណាតែជីវិតពួកគាត់យ៉ាងម៉េចតែអត់ដើរធ្វើការហើយធ្វើទៅធ្វើស្រែធ្វើចំការចិញ្ចឹមជីវិតរស់ខ្លួនឯងគាត់បានប្រាក់មកពីណាដើម្បីចិញ្ចឹមបានផ្ទះឯណាដើម្បីនៅអ្នកខ្លះតែអត់មានកូនមានចៅហ៎ ឃើញទេអញ្ចឹងស្រុកនេះក៏ខុសដែរអញ្ចឹងអាផ្ទះទាំងអស់អញ្ចឹងពេលអ្នកខ្លះគាត់យកដូចអ្នកខ្ញុំបញ្ជាក់ទេអ្នកខ្លះគាត់មានផ្ទះមានអីដល់ពេលគាត់ចូលដែរគាត់លក់ផ្ទះទៅមកនៅផ្ទះមនុស្សចាស់ហើយគាត់ដើរទៅលេងសប្បាយទៅថៃទៅឡាវទៅអាមេរិកខាងត្បូងទៅអាហ្វ្រិកដើរលេងអឺរ៉ុបទេសចរដូចគូស្នេហ៍កំឡោះកំបំចឹងណា អញ្ចឹងបងប្អូនឃើញដូចនៅស្រុកថៃស្រុកហ្វីលីពីននេះទៅចាស់ចាស់ទៅសុបាយហ្នឹងស្រីនេះអូនបងហ្នឹងឃើញចូលត្រែកអត់មានឃើញក្មេងហ្មងភាគច្រើនសម្រាប់ចាស់ទៅចូលត្រែកភាគច្រើនទៅឲ្យដំវងវងមិនលេងទេអញ្ចឹងសម្បីអ្នកខ្លះចូលត្រែកអ្នកខ្លះអត់មានធ្វើការងារច្រើនមកក៏មានដូចទៅដេកស៊ីចាយសុបាយនៅអាស៊ីយើងដែរនៅអាហ្វ្រិកដែរណា ដូចខ្ញុំបញ្ជាក់មកថាអត់ធ្វើការអីសោះត្មងត្រែក1000ដុល្លារដែរនៅនេះអាចថាចាយមកគ្រប់មកគ្រាន់មកស្រួលបើនៅថៃនៅយួននៅខ្មែរនៅឡាវនៅអាហ្វ្រិកដូចស្ដាច់ចឹង1000ដុល្លារណាមកសបាយឃើញទេអាហ្នឹងហើយដែលបងមកគិត អញ្ចឹងគេត្រូវការមនុស្សច្រើនឧទាហរណ៍អ្នកខ្លះដែលចូលរត្រែអាយុចាស់គាត់នៅផ្ទះអស់ហ្នឹងអត់មានបញ្ហាអីទេដោយសារអីគាត់មានកម្លាំងពលំអីសពបែបយ៉ាងណាប៉ុន្តែមនុស្សចាស់ខ្លះគាត់មានបញ្ហាសុខភាពហើយអ្នកទាំងអស់ហ្នឹងត្រូវមកមើលត្រួតពិនិត្យពួកគាត់ទាំងអស់មកអឺសួរសុខទុក្ខពួកគាត់ណាតាំងពីអនាម័យសម្អាតបន្ទប់ស្អាតស្អីៗពួកគាត់ទាំងអស់ កន្លែងសម្រាប់កន្លែងអីអត់ដូចអ្នកខ្លះគាត់មានជំងឺអីចឹងត្រូវមកសួរនាំសុខភាពគាត់ពិនិត្យសុខភាពគាត់ជូនគាត់យកទៅពេទ្យណាឬក៏គាត់ថាគាត់ឈឺអីគាត់មិនអាចទៅទិញថ្នាំពេទ្យអ្នកទាំងអស់ហ្នឹងត្រូវមើលថែចាក់តងទៅពេទ្យទៅទិញថ្នាំពេទ្យអីអបើពួកគាត់ខ្លះគាត់ឈឺមានបញ្ហាហើយគាត់ថា ឈឺហើយពេលថាអត់ត្រូវការដេកពេលហ្នឹងគាត់ត្រូវនៅសម្រាប់នៅផ្ទះគាត់ហ្នឹងហើយត្រូវការមើលអ្នកមើលថែដូចជាអ្នកមកដាំបាយដាំទឹកឲ្យគាត់ណាណាបោកគក់ខោអាវឲ្យគាត់ណាអ្នកទាំងអស់ហ្នឹងសេវាកម្មទាំងអស់ហ្នឹងឲ្យគាត់មានចេះវិធីពេទ្យសម្រួលបឋមខាងពេទ្យក៏ដូចខ្ញុំចង់បញ្ជាក់ថា ចំណេះពេទ្យបឋមសម្រាប់ជួយសង្គ្រោះជីវិតព្យាបាលមើលថែបឋមគឺពួកនេះរហូតទៅដល់ថ្នាក់មនុស្សចាស់ខ្លះដែលគាត់ឈឺធ្ងន់បោះសម្លៀកបំពាក់ផ្លាស់សម្លៀកបំពាក់គាត់ងូតទឹកឲ្យគាត់ទៀតក៏មានដែរណាគឺអញ្ចឹងគេមនុស្សដែលមកមើលថែមនុស្សចាស់ហ្នឹងនៅអាគារមនុស្សចាស់ហ្នឹង24ម៉ោងបុគ្គលិកគេមានប្រចាំទាំងអស់ ហើយរដ្ឋទី1បុគ្គលិកទាំងអស់ហ្នឹងមួយផ្នែកគឺបុគ្គលិករដ្ឋមួយផ្នែកគឺក្រុមហ៊ុនឯកជនរដ្ឋជួលបុគ្គលិកក្រុមហ៊ុនឯកជនឲ្យមកមើលថែឧទាហរណ៍ថាខ្ញុំបើក្រុមហ៊ុនមើលថែមួយចាស់មួយ ខ្ញុំមានបុគ្គលិកប្រហែល100នាក់អញ្ចឹងរដ្ឋជួលបុគ្គលិកពីខ្ញុំហ្នឹងទៅណាដើម្បីមើលថែមនុស្សចាស់ទៅរដ្ឋថាត្រូវការបុគ្គលិកពីអ្នកឯង100នាក់មើលថែមនុស្សចាស់នៅតំបន់នេះ តំបន់នេះភូមិនេះភូមិនេះភូមិនេះអញ្ចឹងជួយពីខ្ញុំទៅណាអញ្ចឹងក្រុមហ៊ុនឯកជនបងបងហើយអ្នកទាំងអស់នោះគឺជំនាញណាគឺចេះដូចខ្ញុំប្រចាំគឺសិក្សាពីឆ្នាំបានសញ្ញាបត្រមើលថែមើលចាស់ទើបអាចទៅធ្វើការនឹងបានណាមានច្រើនណាស់ហ្នឹងហើយហើយអឺ អញ្ចឹងវាជាកត្តាមួយសំខាន់ដែលរដ្ឋត្រូវតែរៀបចំបុគ្គលិកនិងបណ្ដុះបណ្ដាលមនុស្សទាំងអស់នឹងមើលថែអញ្ចឹងដល់ហើយនៅប្រទេសយើងអត់មានទេអត់មានទេរហូតដល់ពេលនេះចាំមកខ្ញុំចង់បញ្ជាក់ថា40ឆ្នាំ40ឆ្នាំជាងហើយអត់ទាន់បានគិតដល់ឡើយទេអត់ទាន់បានគិតដល់ឡើយទេក៏ប៉ុន្តែយើងសួរថា ខ្ញុំចង់និយាយថាគិតខ្ញុំចង់និយាយថារៀបចំចេញដំណើរធ្វើប៉ុន្តែយើងចង់សួរថាតើរបបហ៊ុនសែនគេមានច្បាប់ទម្លាប់ស្ដីអំពីការមើលថែមនុស្សចាស់រៀបចំមើលមនុស្សចាស់គោលនយោបាយសម្រាប់មនុស្សចាស់គេមានទេមានគេមាននៅក្នុងហ្នឹងគឺគេអឺមាននៅក្នុងយើងហៅថា គោលនយោបាយជាតិស្ដីពីមនុស្សវ័យចាស់ឆ្នាំ2017ដល់ឆ្នាំ2030គេមានគោលនយោបាយគេថាក្នុងគោលនយោបាយចតកោនគេនោះហ្នឹងហើយបើខ្ញុំអានខ្ញុំអានទៅឃើញថាជក់ចិត្តតែម្ដងល្អហ្មងស្ដាប់ទៅគឺពីរូបណាដូចគោលនយោបាយនៅប្រទេសគេនេះអញ្ចឹងណាដូចគ្នាណាដូចគ្នាណាគឺថាគេយកចិត្តទុកដាក់ណា និយាយទៅគឺខ្ញុំចង់បញ្ជាក់ថារបបរាល់ថ្ងៃនេះមេដឹកនាំរាល់ថ្ងៃនេះអត់ខ្វល់ស្អីទាំងអស់អ្វីដែលពួកគេសរសេរហើយគឺថាទុកចោលនៅក្នុងกระดาษវាអត់មានខ្វល់ថាត្រូវបានបំពេញត្រូវបានអនុវត្តអីយ៉ាងម៉េចអីយ៉ាងម៉េចគឺអត់មានខ្វល់ទេហើយអាគោលនយោបាយស្ដីពីមនុស្សចាស់នឹងឆ្នាំ2017 30នឹងយ៉ាងម៉េច គេបន្តពីគោលនយោបាយគេអាចតកោនគេណាពីឆ្នាំ2003មកឃើញទេគោលនយោបាយចាត់តកោនរបស់រដ្ឋាភិបាលហ៊ុនសែនមហាលោកផ្លោះគេហ្នឹងណាអានេះគេបន្ត ទៅទៀតណាគោលនយោបាយគេប្រមាណឆ្នាំទៅខាងមុខឃើញទេគេមានទស្សនៈវិស័យគេប៉ុន្តែសួរធ្វើបានទេកន្លងមក ឥឡូវគោលនយោបាយមនុស្សចាស់ពី2013 2003រហូតមកដល់2016មានធ្វើបានអីខ្លះហ៎អត់ឥឡូវគេរៀបចំអាគោលនយោបាយមនុស្សចាស់ពី2017ដល់2030បាទឥឡូវដល់2021 22យើងមើលតើគេធ្វើបានអីខ្លះហ៎បងប្អូននៅក្នុងហ្នឹងខ្ញុំចង់បញ្ជាក់ឧទាហរណ៍បើយើងនិយាយអាទៅរំភើបហ្នឹងឧទាហរណ៍ចំណុចខ្ញុំលើកចំណុចខ្លះណា អឺគោលការណ៍របស់ពួកគេណាខ្ញុំខ្ញុំផ្ដល់ជូនបងប្អូនខ្លះនៅក្នុងនេះខ្ញុំស្រង់ចំណុចមួយចំនួនឲ្យបងប្អូនស្ដាប់ហើយយកទៅពិចារណាថាតើរបបរាល់ថ្ងៃនេះបានធ្វើអីខ្លះហើយគេបានគិតដែរទេបើនិយាយទៅគេគិតគេសរសេរហើយហើយ មែនតើឥឡូវគេសរសេរតាំងពី2003ម៉េះណាហើយអានេះគឺ ជាគោលការណ៍គេបន្តចាក់គូវិស័យគេ ពីឆ្នាំ2017ដល់2030ដែលគឺត្រូវសម្រេចឲ្យបានណាឃើញទេឥឡូវយើងមើលណាឧទាហរណ៍នៅក្នុងអតិភិបទី1ក្នុងក្នុងច្បាប់គេគោលនយោបាយគេអតិភិបទី1 ការធានាឲ្យបាននៅសន្តិសុខហិរញ្ញវត្ថុឃើញទេសន្តិសុខហិរញ្ញវត្ថុសម្រាប់មនុស្សចាស់ឃើញទេទីដៅ1បង្កលក្ខណៈឲ្យ មនុស្សចាស់អាចមានឱកាសបន្តធ្វើការងារដែលផ្ដល់ផលផ្លែក្នុងករណីដែលពួកគាត់ចង់ធ្វើការនិងមានលទ្ធភាពអាចធ្វើការបាន ហើយនៅក្នុងនោះគេបញ្ជាក់យ៉ាងម៉េចទៀតបង្កើនការយល់ដឹងអឺហ្នឹងហើយបង្កើនការការ អឺយល់ដឹងអំពីការរើសអើងនៅក្នុងការងារដោយផ្អែកលើអាយុក្នុងចំណោមអ្នកមានចំណែកពាក់ព័ន្ធសំខាន់សំខាន់រួមមានមនុស្សចាស់សហជីពកម្មករសហគមន៍និយោជិកជំរុញការបង្កើតក្របខ័ណ្ឌគ្រប់គ្រងផ្នែកច្បាប់សម្រាប់ការដំណើរការឬអើងផ្នែកអាយុបញ្ជ្រាបការយល់ដឹងដល់និយោជិកអំពីបទពិសោធន៍និងសក្តានុពលវិជ្ជមានរបស់កម្មករនិយោជិកវ័យចាស់ ដាក់ឲ្យមានបទបញ្ញត្តិច្បាប់ដែលតម្រូវឲ្យនយោជកនយោជកផ្ដល់នៅលក្ខខណ្ឌការងារដូចជាគ្រឿងបរិខាដែលងាយប្រើប្រាស់អាហារដែលផ្ដល់សុខភាពសេវាកម្មសុខភាពមូលដ្ឋាននិងបរិស្ថានកន្លែងធ្វើការទូទៅសមស្របវិនិយោគសម្រាប់មនុស្សវ័យចាស់ណាសិក្សាអំពីលទ្ធភាពបង្វិលប្រាក់ពន្ធឲ្យនិយោជិតវិញ ទៅតាមចំនួនកម្មករនិយោជិតវ័យចាស់ដែលក្រុមហ៊ុន បានជួយធ្វើការនិងលទ្ធភាពផ្ដល់ឧបត្ថម្ភធនធានសម្រាប់ការសម្រួលកន្លែងធ្វើការឲ្យកាន់តែមានភាពសមស្របសម្រាប់កម្មករនិយោជិតវ័យចាស់នៅក្នុងដំណាក់កាលសមស្របណាលើកកម្ពស់ការងារដល់មនុស្សចាស់ណារបៀបទី1គឺគេលើកទឹកចិត្តមនុស្សចាស់ឲ្យធ្វើការណាហើយផ្សេងទៀត អាហ្នឹងចំណុចទី1ចំណុចទី2គឺឡាវទី2ពង្រីកដែនគ្របដណ្ដប់នៃគម្រោងកិច្ចគាំពារសង្គមនិងសុខុមាលភាពសង្គមដែលមានលក្ខណៈទូលំទូលាយយុទ្ធសាស្ត្រគឺពង្រីកការគ្របដណ្ដប់នៃគម្រោងប្រាក់សោធននិវត្តដោយមានការចូលរួមវិភាគទានក៏ដូចជាគម្រោងប្រាក់សោធននិវត្តសម្រាប់កម្មករនិយោជកណាដើម្បីឲ្យមនុស្សចាស់កាន់តែច្រើនត្រូវបានគ្របដណ្ដប់ដោយប្រាក់សោធននិវត្តដែលត្រូវបានធ្វើ ហិរញ្ញប្បទានពីប្រាក់សន្សំផ្ទាល់ខ្លួនក្នុងអំឡុងពេលដែលពួកគាត់នៅធ្វើការឃើញទេហើយទៀតដាក់ឲ្យអនុវត្តនៅកម្រាលគាំពៀសង្គមដើម្បីធានាថាមនុស្សចាស់ដែល គ្មានប្រាក់សោធននិវត្តឬមិនមានគ្រប់គ្រាន់ហើយដែលគ្មានសមាជិកគ្រួសារមើលថែទទួលបានយ៉ាងហោចណាស់នៅប្រាក់ចំណូលក្នុងកម្រិតអបបរមា ដើម្បីកុំឲ្យពួកគាត់ធ្លាក់ចូលក្នុងភាពក្រីក្រណាឃើញទេ អានេះចំណុចសំខាន់ហ្នឹងដាក់ឲ្យអនុវត្តនៅកម្រាលគាំពៀសង្គមដើម្បីធានាថាមនុស្សចាស់ដែលគ្មានប្រាក់សោធននិវត្តឬមានមិនគ្រប់គ្រាន់ហើយ គ្មាន សមាជិកគ្រួសារមើលថែទទួលបានយ៉ាងហោចណាស់នៅប្រាក់ចំណូលក្នុងកម្រិតអបបរិមា ដើម្បីកុំឲ្យពួកគាត់ធ្លាក់ចូលក្នុងភាពក្រីក្រឃើញទេ បងប្អូននិយាយពីគោលដៅគេនឹងគឺសរសេរមកដូចទៅប្រទេសនេះដែរថាប៉ុន្តែសួររងថ្ងៃមានបានបំពេញអានឹងប៉ិនកញ្ចក់នឹងខ្ញុំសួរមនុស្សចាស់នៅស្រុកខ្មែររួមនៅដូចសាទដូចជាតិតាមយថាកម្មទាំងឡាយសម្រាប់អ្នកដែលគ្មានកូនគ្មានចៅណានៅទូលកញ្ចែងដើរមកត្រឹកត្រឹកត្រឹកត្រឹកដោយសាទដូចជាតិអញ្ចឹងបងប្អូន អត់ទេបើខ្ញុំចង់និយាយថាមេដឹកនាំរាល់ថ្ងៃនេះអ្វីដែលវាគិតថាវាបានធ្វើគឺវាសរសេរហើយវាយកទៅគ្របចោលគឺថាវាធ្វើហើយហើយដល់យើងថាឲ្យវាទៅពួកគេនិយាយថាគេបានធ្វើហើយមកគោលនយោបាយទៅគោលនយោបាយមាននៅក្នុងកណ្ដាស់ដូចនិយាយអំពីច្បាប់រដ្ឋធម្មនុញ្ញច្បាប់រដ្ឋធម្មនុញ្ញយើងគឺល្អណាស់តាំងពីសិទ្ធិ ការគោរពសិទ្ធិសេរីភាពប្រជាពលរដ្ឋនិងលើកតម្កើងសិទ្ធិសេរីភាពពលរដ្ឋពលរដ្ឋសិទ្ធិជាម្ចាស់ប្រទេសពលរដ្ឋសិទ្ធិមានកាតព្វកិច្ចការពារទឹកដីតិចក៏ប៉ុន្តែហ៊ានទៅនិយាយរឿងយួនឈ្លានពានឬចង់ទៅដើរទស្សនកិច្ចព្រំដែនណាគុកគុកភ្លាមតែម្ដងណាតវ៉ាបាតកម្មអំពីអយុត្តិធម៌សង្គម ការរំលោភសិទ្ធិមនុស្សការរំលោភសិទ្ធិការងារការខ្លំដីធ្លីគុកភ្លាមតែម្ដងណាជាក់ស្ដែងចោតលៀបពណ៌សិល្បៈវិវត្តពណ៌ញុះញង់បង្កអមិត្តជាមួយប្រទេសជិតខាងណាអញ្ចឹងអានឹងជាក់ស្ដែងច្បាប់ល្អណាមានគេធ្វើតាគោលនយោបាយមនុស្សចាស់ ខ្ញុំមើលខ្ញុំអានទាំងអស់គឺល្អបើយកអាហ្នឹងយកមកអនុវត្តបានត្រឹម10%ក៏ប្រសើរតែអត់អាលីងប្រទេសឡាយបានស្អីឃើញទេមានច្រើនទៀតគេមានសន្តិសានត្រូវបង្កើតគណៈកម្មាធិការមនុស្សចានៅស្ថាប័នទទួលបន្ទុកមនុស្សចានៅឯណាហ្នឹងស្ថាប័នមនុស្សចាហ្នឹងស្អីគេ មួយចំណុចច្រើនទៀតបណ្ដោះបណ្ដាលអ្នកមើលថែមនុស្សចាស់ខ្ញុំមើលទៅដូចច្បាប់មើលមនុស្សចាស់នៅប្រទេសនេះដែរស្រីអំពីគោលនយោបាយអឺយកចិត្តទុកដាក់មើលថែមនុស្សចាស់នៅប្រទេសនេះដែរប៉ុន្តែឯណាទៅពលរដ្ឋឬមន្ត្រីរាជការឬបុគ្គលិកជំនាញមើលថែមនុស្សចាស់ក្នុងស្រុកខ្មែរទៅឯណារៀននៅសាលាណាស្ថាប័នណាអ្នកទទួលខុសត្រូវបរិញ្ញា អាហ្នឹងអញ្ចឹងមកខ្ញុំចង់និយាយថា របបរាល់ថ្ងៃនេះនិយាយបានល្អកន្លែងខ្លះប៉ុន្តែការអនុវត្តតែទីឡែកអត់មានទេឃើញអត់មានទេអត់ទេដូចជាគោលនយោបាយរៀបចំណាគាំពៀមនុស្សចាស់ កន្លែងស្នាក់នៅសពបែបយ៉ាងសុទ្ធតែរៀបចំកសាងកន្លែងស្នាក់នៅឲ្យមនុស្សចាស់រស់នៅ ទី1គោលនយោបាយគេទី2រៀបចំពង្រឹងទីធ្លាវត្តអារាមឲ្យបានល្អនិងបង្កើតកន្លែងជាច្រើនដើម្បីសម្រាប់ឲ្យពួកគាត់រស់នៅជាជំរឿនទី2ជំរឿនទី3គឺពួកគាត់អាចរស់នៅជាមួយនឹងសមាជិកគ្រួសារកូនចៅអីចឹងទៅឬសាច់ញាតិប៉ុន្តែយើងសួរថារហូតមកដល់ពេលនេះ តើផ្ទះមនុស្សចាស់លើកន្លែងណាមួយដែលរដ្ឋថាពិបាលហ៊ុនសែនបានកសាងឲ្យពួកគាត់នៅលើកន្លែងណាមួយឥឡូវក្រុងភ្នំពេញដែលមនុស្ស2 3លាននាក់រស់នៅសួរមនុស្សចាស់តិចណាស់ចំពោះមនុស្សចាស់ខ្លះដែលគាត់ខ្ញុំជឿថាអ្នកខ្លះមានកូនមានចៅបើសិនជាមានជំរឿនឲ្យគាត់ទៅនៅផ្ទះ រដ្ឋបើសិនជារដ្ឋមានផ្ទះនៅខ្ញុំជឿថាគាត់ទៅនៅហើយមនុស្សចាស់ខ្លះគាត់ទៅនៅព្រោះមានបញ្ហាគ្រួសារអីចឹងគាត់អាចទៅនៅប៉ុន្តែយើងសួរមើលមានទេភ្នំពេញនៅកន្លែងណាមួយគេហៅថាមជ្ឈមណ្ឌលឬថាលំនៅឋានមនុស្សចាស់គេមិនមែនចេះនិយាយថាមជ្ឈមណ្ឌលទេនៅនេះគេហៅថាលំនៅឋានមនុស្សចាស់ ហើយខ្ញុំចង់បញ្ជាក់ណាបើផ្ទះយុវជនណាផ្ទះសិស្សផ្ទះឲ្យដែលរដ្ឋគេកសាងសម្រាប់ឲ្យសិស្សសិស្សរស់នៅណាបើសិស្សទៅជួលណាប៉ុន្តែសិស្សអាយុ18មកផ្ទះនៅមកបន្ទប់2នាក់ឬថាផ្ទះផ្ទះមកបន្ទប់នឹងបន្ទប់ទូចទូចអត់ធំដូចផ្ទះមនុស្សចាស់ទេទូចជាងណា អាចមាន19ម៉ែត្រក្រេមកបន្ទប់តែផ្ទះនោះចាស់មានតូចទេហើយដូចខ្ញុំចង់និយាយថាដូចកតែលបន្ទប់ដូចសាសនាគេកតែលអញ្ចឹងណាសម្រាប់ពួកមនុស្សចាស់ដែលគាត់រស់នៅបន្ទប់គាត់សាសាណាណាសាអេលីតខ្ញុំចង់និយាយថា high class ណា the first class មែនមែនបន្ទប់ទូទួយទេណាបន្ទប់សម្រាប់មនុស្សចាស់គឺ first class ចង់និយាយថាបើយើងជាទីភ្លើងគឺថាពួក first class ហើយយើងទីសមុទ្រឬអា first class អញ្ចឹង ណាមែនមែនលីសើចទេណាហ្នឹងហើយហ្នឹងនៅប្រទេសខ្ញុំរស់នៅនេះណាអញ្ចឹងសួរថាតើនៅក្នុងគោលនយោបាយដែលខ្លួនដាក់មកនេះហ៊ុនសែនរបបហ៊ុនសែនបានធ្វើអីទៅទៅទីឡែកហើយឥឡូវស្អីគេគោលនយោបាយរៀបចំបង្កើតវត្តណាកន្លែងស្នាក់នៅអាគារស្នាក់នៅបន្ទប់ស្នាក់នៅសម្រាប់មនុស្សចាស់ខ្លះដែលគ្មានលំនៅឋានហើយ គាត់ចង់ទៅរស់រស់នៅវត្តតើវត្តណាខ្លះដែលរបបរដ្ឋាភិបាលហ៊ុនសែនជួយហ៎រៀបចំវត្តមានអាគារស្នាក់នៅមានកន្លែងស្នាក់នៅសម្រាប់មនុស្សចាស់នៅតាមវត្តកន្លែងណាមួយវត្តណាមួយហ៎វត្តរាល់ថ្ងៃគេធ្វើគឺប្រជាជនអ្នកធ្វើវត្តណាមានលោកសក្កិ មានប្រជាប្រិយភាពបកែដល់រលួយបកែសុំពីប្រជាពលរដ្ឋពលរដ្ឋស្រឡាញ់ទៅក៏ធ្វើបានវត្តច្រើនទៅគាត់រៀងទូលាយទៅណាសាលាឆាន់ធំទៅមានមកបន្ទប់ពីរបន្ទប់សម្រាប់ឲ្យតាជីអីជីក៏រស់នៅទៅចុះសួរមនុស្សចាស់ផ្សេងដែលគាត់ចង់យកកន្លែងនឹងស្នាក់អាស្រ័យរស់នៅសម្រាប់ជីវិតចុងក្រោយដូចជាកន្លែងស្នាក់នៅអចិន្ត្រៃយ៍របស់គាត់នៅនឹង មានទេរដ្ឋាភិបាលដែលមានគោលនយោបាយ ជួយហ្នឹងចេញប្រាប់មកកន្លែងណាមួយណាឃើញសូននៅក្នុងទិសស្ដីនៅក្នុងចំណុចគោលនយោបាយសម្រាប់មនុស្សចាស់ឆ្នាំ2017 30មានទេអត់មកប្រាស់ទាំងអស់ណាបងចាស់ចាស់នៅស្រុកស្រែ បាយថាចាស់ចាស់សូម្បីតែយើងក្មេងៗមិនដឹងថាមន្ត្រីរដ្ឋាភិបាលសាបានរដ្ឋាភិបាលទទួលបន្ទុកមនុស្សចាស់បែរមុខទៅណាផងគេគោលនយោបាយគេបង្កើតតាំងឆ្នាំ2003មកមិនដឹងសាបានមនុស្សចាស់បុគ្គលិកមន្ត្រីរាជការមានជំនាញទទួលបន្ទុកមនុស្សចាស់មិនដឹងបែរមុខទៅឯណាទេមិនដឹងនៅកាហែងណាទេហើយមិនដឹងលុយថវិកានៅឯណាទេ ដោយឡែកមួយឆ្នាំមួយឆ្នាំយើងឃើញគេកំណត់ចំនួនថវិកាជាតិក្រសួងសង្គមកិច្ចការងារអីនីតិសម្បទាផ្សេងផ្សេងផ្សេងប៉ុន្តែយើងចង់សួរថាលុយតើលុយទៅចាយសម្រាប់មនុស្សចាស់នៅឯណានៅប្រទេសជឿនលឿនទាំងអស់ប្រទេសដែលគេរីកចម្រើនគេរៀបចំប្រទេសគេរីកចម្រើនកញ្ចប់លុយការអនុម័តថវិកាជាតិ ក្រសួងការពារជាតិក៏ចាប់លុយដលែកក្រសួងអប់រំក៏ចាប់លុយដលែកក្រសួងសេដ្ឋកិច្ចក៏ចាប់លុយដលែកក្រសួងកសិកម្មក៏ចាប់លុយដលែកក្នុងនឹងថាវិការសម្រាប់មើលថែកុមារគឺដោយឡែកមកមានស្មើនឹងមកកញ្ចប់ចេញអានុម័តដោយថាវិការជាដូចគ្នាថាវិការសម្រាប់ មើលថែមនុស្សចាស់ពុតគុំមនុស្សចាស់ឧបត្ថម្ភមនុស្សចាស់មកកញ្ចប់ដូចគ្នាដូចស្ថាប័នរដ្ឋធំមួយដែរដូចដូចក្រសួងមួយដែរមិននិយាយលេងទេដូចនៅប្រទេសខ្ញុំអញ្ចឹងយ៉ាងម៉េចប្រាក់ខែអូឌីបញ្ចប់ថវិកាសម្រាប់ការពីជាតិប្រមាណ4000លានដុល្លារទៅ4អឺដែល300លានដុល្លារ អាថវិកាក្មេង1000លានដុល្លារថវិកាមើលថវិកាមើលថែមនុស្សចាស់800លានដុល្លារតើឯងខ្ញុំប្រាប់អនុម័តនៅក្នុងសភាជាតិហ្មងណាងឺគ្រប់គ្នាមកហើយអានឹងសរសេរចេញពីគោលនយោបាយច្បាស់នៅក្នុងកន្លែងការអនុម័តបញ្ចប់ថាការថាការជាតិហ្មងរៀងរាល់ឆ្នាំហ្មងអញ្ចឹង ហើយស្ថាប័នអានឹងអត់មានក្រសួងរដ្ឋទេណាអត់មានក្រសួងរដ្ឋទេវាមានក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុប៉ុន្តែនៅក្នុងស្ថាប័នសង្គមកិច្ចហ្នឹងគឺវាបែងចែកទៅជាវិស័យកុមារហើយនឹងវិស័យមនុស្សចាស់អានឹងក៏ចប់ថាវិការបាច់ដលៃរៀងរៀងខ្លួនហ្មងគេតែមនុស្សចាស់ប្រហែល1ឆ្នាំ ผมใบ nổi เลี่ยนหรือเปล่ากุม้ามันหมอบปอนเลี่ยนหรือเปล่าซูกาพี่เจียนมันแต่หมอยเลี่ยนหรือเปล่าเนาะจริงจังซูกากามันแต่หมอยเลี่ยนหรือเปล่าอุซากามันผมใบ nổi เลี่ยนหรือเปล่าจริงจังលុយដែលគេមើលថែកុមារហើយមនុស្សចាស់ច្រើនជាងសាបានណាណាតើនៅខ្ញុំនេះលុយដែលច្រើន គឺលុយមើលថែកុមារលុយមើលថែមនុស្សចាស់លុយខាងផ្នែកអឺសិក្សាស្រាវជ្រាវនិងបង្កើតថ្មីណាសម្រាប់វិទ្យាសាស្ត្រណាអានោះក៏ច្រើនរាប់ពាន់លានដុល្លារអញ្ចឹងបងប្អូនចេះស្រុកយើងដែលឮគេនិយាយតើកញ្ចប់ថវិកាសម្រាប់មើលថែមនុស្សចាស់ប្រហែល លានដុល្លារប្រហែល100លានដែរទេលុយសម្រាប់មើលថែកុមារពុតគុំកុមារអបថំកុមារប្រហែល100លានដុល្លារដែរលុយនេះដែរលុយមួយម៉ាត់នេះ40ឆ្នាំហើយបងប្អូនទៅស្ដាប់ពួករដ្ឋាភិបាលពួកអឺរ៉ុបពួកអាមេរិកពួកកាណាដាអូស្ត្រាលីញូហ្សេឡង់ជប៉ុនកូរ៉េពួកប្រទេសជឿនលឿនទាំងអស់សិង្ហបុរីទៅមើលស្ដាប់ពេលទៅ ក្នុងថវិកាជាគេមួយឆ្នាំមួយឆ្នាំគេអនុម័តឲ្យមើលក្នុងរដ្ឋគេនិយាយអំពីថវិកាដែលគេអនុម័តសម្រាប់ទ្រទ្រង់ថែរក្សាណាបណ្ដោះបណ្ដាលកុមារមើលថែមនុស្សចាស់គេនិយាយច្បាស់ច្បាស់ណាក្នុងសភាក្នុងពេលដែលគេធ្វើអនុម័តថវិកាជាតិបងប្អូនចុះសុំយើងនៅឯណាអញ្ចឹងហើយបាទខ្ញុំចង់បញ្ជាក់តើឲ្យមនុស្សចាស់ស្រុកយើងរស់នៅយ៉ាងម៉េច តើដល់ពេលណាទើបយើងគិតមើលថែពួកគាត់គាត់ជាម្ដាយជាឪពុករបស់យើងមិនមែនទាន់តែម្ដាយខ្ញុំដូចហ៊ុនសែននោះយកចិត្តទុកដាក់ម្ដាយខ្លួនឯងដូចខ្លួនឯងជាមនុស្សដឹងគុណស្រឡាញ់ម្ដាយឪពុកជាមនុស្សមានគុណធម៌កតញ្ញូធម៌ខ្លាំងណាស់ប៉ុន្តែមនុស្សចាស់នៅក្នុងប្រទេសទាំងអស់ដែលពីបីដូចជាម្ដាយរបស់ខ្លួនក្នុងនាមឯងខ្លួនឯងជាអ្នកដឹកនាំឯងហ៊ុនសែនអត់ដែរយក តែជាយកខួរគិតទេរបស់ហ៊ុនសែនទាំងអស់ក៏ដូចគ្នាម្នាក់ម្នាក់គិតតែខ្លួនឯងល្អចាស់ឲ្យតែឯងមានលុយមានកាក់ឲ្យមើលថែម្ដាយខ្លួនឯងទៅបានណាម្ដាយឯងចង់បានអីឲ្យនឹងចង់បានលុយកាក់ឯងប្រមាណម៉ឺនប្រមាណលានដុល្លារម៉ែចង់យកឲ្យមានទាំងអស់ខ្ញុំខំរកស៊ីមកខ្ញុំកាត់ជំនួមែនទេខុសហើយលួចជាតិលួចអីដើម្បីយកទៅបំពន់អានឹងបង្ហាញថាខ្លួនឯងដឹងគុណចំពោះមនុស្សចាស់ជាកូនកាត់ជំនួមែនទេ ក្នុងនាមជាមន្ត្រីរាជការពាក្យថាកតញ្ញូគឺត្រូវបំរើតួនាទីបំពេញតួនាទីបំរើប្រជាពលរដ្ឋខ្លួនឯងជាពិសេសបើខ្លួនឯងចង់ដឹងគុណម្ដាយរបស់ខ្លួនបញ្ជាក់ថាខ្លួនជាមេដឹកនាំជាកូនល្អក្នុងនាមជាមន្ត្រីរាជការត្រូវមើលថែប្រទេសជាតិឲ្យល្អទី1ទី2មើលថែពលរដ្ឋខ្លួនឯងឲ្យល្អទី3ត្រូវមើលថែមនុស្សចាស់ហ្នឹងឲ្យល្អមនុស្សចាស់ទូទៅមិនត្រឹមតែម្ដាយខ្លួនឯងទេ មនុស្សចាស់ទាំងអស់ទាំងបណ្ដាយគេបណ្ដាយខ្ញុំបណ្ដាយមនុស្សបពប្រឆាំងបណ្ដាយមនុស្សគ្រប់គ្រងខ្លួនឯងទាំងអស់ពលរដ្ឋទាំងអស់ដែលជាមនុស្សចាស់ត្រូវតែមើលថែឲ្យដូចយើងមើលថែបណ្ដាយរបស់យើងដែរទើបហៅថាយើងជាកូនកតញ្ញូមែនអញជាកូនល្អម៉ែឯងគួរតែមានមោទនភាពខ្ញុំជាកូនល្អណាស់ម៉ែឃើញខ្ញុំខំធ្វើការតស៊ូរហូតដល់បានទួលទី ជានាយករដ្ឋមន្ត្រីជារដ្ឋមន្ត្រីជាចង្វាយខេត្តជាចង្វាយក្រុងមេប៉ូលីសមេ PM ម៉ែចង់បានអីឥឡូវណាម៉ែចង់ហូបអីឥឡូវណាម៉ែចង់បានលុយបានឥឡូវណាម៉ែចង់លើផ្ទះបន្ទប់ប៉ុន្មានឥឡូវណាម៉ែចង់ទៅដើរលេងណាណាម៉ែចង់ជិះឡានអីខ្ញុំឲ្យម៉ែបានទាំងអស់ណាហើយយើងដើរអួតប្រាប់គេអូខ្ញុំខ្ញុំស្រឡាញ់មើលថែម្ដាយខ្ញុំណាណាម៉ែខ្ញុំចង់បានអីក៏ខ្ញុំឲ្យនេះខ្ញុំរកបានឲ្យទាំងអស់ចង់គាត់នៅផ្ទះប៉ុន្មានក៏ខ្ញុំឲ្យចង់គាត់ចង់បានលុយប៉ុន្មានដើរលេងក៏ខ្ញុំឲ្យ ក្រុមគាត់យកចែកខ្ញុំឲ្យជួយខ្ញុំយកគាត់ទៅពេទ្យល្អល្អប៉ុន្តែ ប្រទេសជាតិខ្លួនឈឺដែលយើងចិត្តទុកដាក់ទេប្រជាពលរដ្ឋចាស់ចាស់ទូទាំងប្រទេស ដែលគាត់ខ្វះខាត សុខភាពមានជំងឺ គ្មានទីពឹងតើយើងដែលយកចិត្តទុកដាក់គាត់ទេអាហ្នឹងណាដែលយើងត្រូវគិតណាក្នុងនាមយើងជាអ្នកដឹកនាំជាមន្ត្រីរាជការ បើគិតថាខ្លួនយើងជាមនុស្សកតញ្ញូល្អគឺយើងត្រូវមើលថែប្រទេសជាតិឲ្យល្អដែលជាម្ដាយរបស់យើងគ្រប់គ្នាយើងត្រូវមើលថែប្រជាជនយើងទាំងអស់ឲ្យល្អពួកប្រជាជនប្រៀបបីដូចជាកូនប្រៀបបីដូចជាម្ដាយជាឪពុករបស់យើងអាហ្នឹងក៏ប៉ុន្តែយើងសួរតើរបបរាល់ថ្ងៃគេធ្វើបានបំពេញអត់ទេមើលជីវភាពមនុស្សចាស់ក្នុងស្រុកយើងទៅអាហ្នឹងអញ្ចឹងខ្ញុំចង់បញ្ជាក់ថាជាទិសដៅ យើងត្រូវតែផ្ដោតទៅលើប្រមាណចំណុចដែលខ្ញុំបញ្ជាក់ទី1ទៅលើបញ្ហាវិស័យសុខាភិបាលដែលត្រូវផ្ដល់សេវាកម្មដល់មនុស្សចាស់ទី2ត្រូវផ្ដោតទៅលើការិយាល័យបង្កើតនូវការិយាល័យជំនាញសម្រាប់មើលថែនិងទទួលខុសត្រូវមនុស្សចាស់ទី3ត្រូវតែបង្កើតផ្ទះរៀបចំកសាងផ្ទះសម្បែងឲ្យមនុស្សចាស់រស់នៅ ទី4ត្រូវតែផ្ដល់ប្រាក់ខែឧបត្ថម្ភដល់មនុស្សចាស់ទោះមានការងារធ្វើគ្មានការងារធ្វើឲ្យតែគាត់ដល់អាយុជាមនុស្សចាស់ចូលតែឬហៅថាចាប់ពី60ឆ្នាំទៅគាត់ត្រូវតែមានប្រាក់ខែដើម្បីអាចរស់បានគឺអញ្ចឹងហើយទី5គឺថាយើងត្រូវតែមានមន្ត្រីបុគ្គលិកជំនាញសម្រាប់មើលថែមនុស្សចាស់បង្ហាត់បង្ហាត់ខាត់ឪពុកគាត់ណាត្រូវតែរៀបចំអានឹង តាមហើយដាក់ផែនការនឹងអនុវត្តអនុម័តទី6ត្រូវតែបង្កើតហៅថាកញ្ចប់ថវិកាអនុម័តកញ្ចប់ថវិកាច្បាស់លាស់តែម្ដងមួយឆ្នាំប្រហែលណាឧទាហរណ៍ឥឡូវនេះមនុស្សចាស់ក្នុងស្រុកខ្មែរមាន1លាន1សែននាក់ណា1លាន1សែននាក់ណាអញ្ចឹងត្រូវការចំណាយប្រហែលសម្រាប់ពួកគាត់ប្រាក់ខែពួកគាត់ដែលអាចរស់បានអបបរិមាណមកអ្នកត្រូវចាយប្រហែល100ដុល្លារក្នុងមួយខែ អូខេមួយអ្នក100ដុល្លារអញ្ចឹងមួយលានមួយសែននេះក្នុងមួយឆ្នាំប្រាក់ខែគាត់មួយអ្នក100ដុល្លារគិតទៅអស់ប្រមាណថ្លៃសេវាសុខាភិបាលថ្លៃទឹកថ្លៃភ្លើងថ្លៃស្អីស្អីទៀតដែលចំណាយទៅលើរដ្ឋបាលផ្សេងផ្សេងប្រាក់ខែមន្ត្រីរាជការទៀតអស់ប្រមាណថាមួយឆ្នាំអស់ប្រមាណ100លិត្រ200 300លានដុល្លារអារបស់គេចប់ថវិកានឹងសម្រាប់ថែពួកគាត់មានស្ថាប័នទាំងអស់ណាអញ្ចឹងទៅរៀបចំអាហ្នឹងណា ត្រូវធ្វើអាហ្នឹងមិនមែនមានតែទ្រឹស្ដីហើយសរសេរហើយទុកចោលទេអត់មានទេណាដើម្បីអីណាតែយើងសំជាមេដឹកនាំទេយើងសំជាពលរដ្ឋខ្មែរដែលមានវប្បធម៌ប្រពៃណីល្អមើលថែមនុស្សចាស់គោរពមនុស្សចាស់ទេអានោះឬមួយក៏មានតម្រាត់ទេគាត់ថាស្អីគេគោរពមនុស្សចាស់ខ្មែរល្អមានប្រពៃណីវប្បធម៌ល្អគ្រប់មនុស្សចាស់ជួបមនុស្សចាស់ដោះមួកហ៎ លើកដៃសំពះសួរជំរាបសួរប៉ុណ្ណាមានអីគិតលើពីហ្នឹងហ៎ខួរក្បាលមានអាប់ដេតអីលើពីហ្នឹងផ្សេងពីហ្នឹងហ៎ស្អីគេពូជខ្មែរគឺថ្លៃថ្លោណាគោរពមនុស្សចាស់ចេះមើលចេះអោនលំទោនណាគួសមគោរពមនុស្សចាស់ស្អីក៏អោចម្លាយមនុស្សចាស់ជួបមនុស្សចាស់ចេះដកមួកណាចេះអោនចេះអឺលើកដៃសំពះអីតែប៉ុណ្្នឹងទេ ខ្មែរដែលថាថាល្អមើលថែមនុស្សចាស់គោរពមនុស្សចាស់ដឹងគុណមនុស្សចាស់មានប្រពៃណីវប្បធម៌ល្អទៅប៉ុណ្ណឹងឯងអត់មានលើសពីហ្នឹងឯងអាហ្នឹងយើងត្រូវសួរខ្លួនយើងណាអាហ្នឹងខ្ញុំចង់បញ្ជាក់បងប្អូនដូច្នេះខ្ញុំមិនមានអីច្រើនប៉ុណ្ណឹងទេនេះហើយជាអ្វីដែលខ្ញុំសង្ឃឹមហើយខ្ញុំដាក់ទិសដៅទៅត្រូវទៅធ្វើ បើសិនជាយើងមានការផ្លាស់ប្ដូរគណៈបកសង្គ្រោះជាតិដឹកនាំអានឹងខ្ញុំជូនបងប្អូនអញ្ចឹងខ្ញុំដេកសម័យខ្ញុំចង់ឃើញពួកគាត់រស់នៅជីវិតចុងក្រោយមានផ្ទះនៅមានកន្លែងដេកស្អាតសម្រាមស្អាតមានពូកមានខ្នើយមានអ្នកមើលថែ មានសេវាកម្មពេទ្យមាននិយាយទៅគឺថាចង់ឲ្យឃើញថាគាត់រស់នៅជីវិតចុងក្រោយដោយភាពកក់ក្ដៅសុខសាន្ត គាត់មានតាមម្យ៉ាងគឺគាត់កំសាន្តជីវិតរបស់គាត់ដោយមិនបាច់ភ័យរឿងឈឺថ្កាត់អត់លុយទៅព្យាបាលគ្មានអ្នកមើលថែគ្មានកន្លែងដេកគ្មានអាហារបាយទឹកគ្មានផ្ទះដេកគ្មានភួយដណ្ដប់មានអ្នកយកចិត្តទុកដាក់គឺខ្ញុំមិនចង់ឲ្យពួកគាត់គិតបែបហ្នឹងទេខ្ញុំចង់ឲ្យពួកគាត់រស់នៅចុងក្រោយដោយស្ងប់ចិត្តបងប្អូនយកអានឹងយកទៅផ្សារខ្ញុំយកទៅគិតយកទៅពិចារណាទៅក្នុងនាមយើងជាជាតិសាសន៍មួយហ្នឹង តើគេឲ្យតម្លៃជាសាសគេឲ្យតម្លៃយើងរបៀបណានៅពេលដែលគេមើលឃើញមនុស្សចាស់នៅប្រទេសយើង មិនត្រូវបានគេយកចិត្តទុកដាក់ដើរត្រុកត្រុករោក្តាមរោខ្យងដើរឬកំប៉ុងដេកសម្រាប់ហាលភ្លៀងហាលខ្យល់លហេមលហាមខោមិនខោអាវមិនអាវតើគេគោរពយើងដោយរបៀបម៉េចគេចាត់ទុកថាយើងជាជាតិសាសមួយដឹងគុណមនុស្សចាស់យ៉ាងម៉េចជាជាតិសាសមួយមានកតញ្ញូតាធម៌របៀបម៉េចខ្ញុំសួរបងប្អូន ទៅពេលដែលគេឃើញសភាពមនុស្សចាស់ដែលរស់នៅប្រទេសយើងអាហ្នឹងយកទៅគិតទៅហើយបងប្អូនចាំកាលណាយើងមិនមើលថែមនុស្សចាស់ស្មើនឹងយើងរមិលគុណជាជាតិសាសរមិលគុណបើយើងរមិលគុណហើយកុំគិតថាយើងคลายទៅជាជាតិសាសថ្លៃថ្នូរប្រទេសជាតិយើងរីកចម្រើនណាមនុស្សគិតធ្វើការងារដើម្បី កសាងការពារម្ដាយ តែយើងអត់មានកំណត់មើលថែមនុស្សចាស់ស្មើនឹងយើងអត់មានមិត្តកំណត់មើលថែប្រទេសជាតិតែជាម្ដាយរបស់យើងដូចគ្នាជឿខ្ញុំទៅណាអាហ្នឹងតែយើងត្រូវគិតណាហ្នឹងហើយខ្ញុំមានប៉ុណ្ណឹងហើយខ្ញុំសូមអរគុណបងប្អូនទាំងឡាយដែលចំណាយពេលស្ដាប់ហ្នឹងខ្ញុំដល់ម៉ោងធ្វើការហើយហ្នឹងហើយអរគុណច្រើនជម្រាបលាបងប្អូនអរគ្នាបាទជូនពរសុខភាពល្អបាទ